300ខែអាសាឍឆ្នាំខាលចត្វាស័កពុរសករាជ2566ត្រូវនៅថ្ងៃទី16ខែកក្កដាឆ្នាំ2022សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីនេតិពិភាក្សាស្ដីអំពីសិទ្ធិមនុស្សសេចក្តីប្រកាសស្ដីអំពីសិទ្ធិមនុស្សអន្តរជាតិយើងបានវាគ្មិនចូលចំនួន2នាក់អញ្ចឹងសូមស្វាគមន៍ប្រិយមិត្តទាំងអស់មកជួបជាមួយនឹងវាគ្មិនរបស់យើងគណៈសូមស្វាគមន៍គុណចាស់ ស្វាគមន៍គុណចាស់ស្វាគមន៍បងគ្រូអមោហ្នឹងហើយទៀតថេនហើយសូមស្វាគមន៍មកលោក ប្រធានស្ដីទា ប្រធានសាខាសហព័ន្ធនៅទីក្រុងស៊ីដនីសូមស្វាគមន៍បងតាំងពីអង្គហ្នឹងហើយណាយើងជួបគ្នាសាជាថ្មីសប្តាហ៍មុនយើងបាន2នាក់នឹងដែរឥឡូវយើងបាន2នាក់ដែរទាំងអាត្មាទៀត3នាក់ជាអ្នកសម្របសម្រួលកម្មវិធីឥឡូវយើងចូលទៅក្នុងកិច្ចកិច្ចពិភាក្សាថ្ងៃសប្តាហ៍មុនយើងបាន ថាយើងនឹងចូលមកក្នុងសិទ្ធិមនុស្ស ស្ដីអំពីសេចក្តីប្រកាសស្ដីអំពីសេចក្តីសេចក្តីប្រកាស ជាសកលស្ដីអំពីសិទ្ធិមនុស្សឥឡូវយើងបានមកជុំគ្នា ចង់ពិភាក្សារឿងហ្នឹងពីព្រោះយ៉ាងសន្យាសន្យាការវិសាបដាមុនយើងយើងនឹងចូលទៅក្នុងកិច្ចពិភាក្សាស្ដីអំពីសិទ្ធិមនុស្សប៉ុន្តែយើងមិនតន់យល់ពាក្យថាសិទ្ធិមនុស្សនោះឡើយទេអញ្ចឹងចង់ឲ្យកូនចាស់វិរិយធម្មោជួយបញ្យល់ពាក្យថាសិទ្ធិមនុស្សភាសាបាលីហ្នឹងឬក៏មកភាសាខ្មែរឬក៏ភាសាខ្មែរយើងប្រែថាម៉េច បានន័យយ៉ាងណាអញ្ចឹងសូមអញ្ជើញសូមនិមន្តវិរិយធម្មោមេត្តាពញ្ញុលពាក្យនោះសិនហើយចាំឲ្យបង្តឹងឲ្យនៃសេចក្តីបន្ថែមទៀតអញ្ចឹងសូមរតនិមន្តបាទបងគុំបងគ្រូហើយចំបានពញោមទីថេនតាំងបាទស្វាគមន៍បងបាទជាប្អូនផង ជាញោមផងឥឡូវ2ធុនណាក៏អឺ ណាព្រះអង្គនិយាយពីរឿងសិទ្ធិមនុស្សសិទ្ធិមនុស្សនឹងគេហៅ human rights human rights មាន S ខាងចុងហ្នឹងបងណា right បែរថាត្រូវបែរថាអំណាចអញ្ចឹងទៅទៅនឹងតាមភាសាគេណាខ្មែរយើងសិទ្ធិ សទ្ធិនឹងអំណាចហ្នឹងហើយអំណាចហៅថាភាពអាចហ៊ាន ហើយនឹងភាពត្រឹមត្រូវសេចក្តីត្រឹមត្រូវគឺជាអំណាចរបស់របស់មនុស្សលោកយើងហ្នឹងហេតុអីបានគេប្រើថាសទ្ធិសទ្ធិជាអំណាចអឺគណៈធ្លាប់មាននិយាយហោហែជំរាបជូនទៅ ទស្សនិកជនហើយនិងអ្នកស្ដាប់របស់ព្រះអង្គថាមនុស្សកើតពីធម្មជាតិអញ្ចឹងដល់គេសិក្សាស្រាវជ្រាវគេឃើញថាធម្មជាតិមានអំណាចរបស់ របស់ធម្មជាតិធម្មជាតិបង្កើតមនុស្សមនុស្សត្រូវតែទទួលយកអំណាចហ្នឹងតែដល់ក្រោយមកក៏មានការជិះជាន់គ្នាមានការរំលោភបំពានមកលើគ្នា ដោយអ្នកមានវិជាគុណអ្នកមានអំណាចអ្នកមានសមត្ថភាពអ្នកមានទ្រព្យសម្បត្តិអ្នកមានឋានៈយស័ក្តិខំប្រឹងឆ្លៀតឱកាសកេង ប្រវ័ញ្ចជិះជាន់ទៅលើ អ្នកទុនខ្សោយជិះជាន់ទៅលើ អ្នកដែលខ្វះខាតនៅអំណាចខ្វះខាតនៅបុណ្យស័ក្តិហ្នឹងណានឹងនឹងបានបំបត្តិបង តែយើងសិក្សាតាមការពិតទៅសទ្ធិនេះអឺជារបស់ធម្មជាតិដែលបង្កើតជាមនុស្សព្រះសម្មាសម្ពុទ្ធព្រះអង្គមានបន្ទូលហោហែមកហើយលោកចាប់ផ្ដើមតស៊ូជាង2000ឆ្នាំមកហើយដើម្បីឲ្យមនុស្សលោកនៅក្នុង សកលពិភពផែនដីនេះឲ្យមានសិទ្ធិស្មើគ្នាទោះបីអ្នកក្រក៏ដោយ អ្នកមានក៏ដោយ អ្នកកូនតកូលខ្ពងខ្ពស់តកូលអភិជនក៏ដោយតកូលក្រខ្សត់តកូលក្នុងវណ្ណៈទាំង4ហ្នឹងយ៉ាងណាក៏ដោយលោកលោកឲ្យអ្នកនឹងចូលមកក្នុង សាសនារបស់ព្រះអង្គនឹងលោកឲ្យមានសិទ្ធស្មើគ្នាទាំងអស់ប៉ុន្តែលោកជ្រើសរើសយកវិជាសម្បត្តិអ្នកណា មានតម្រេះវិជា អ្នកណា ស្គាល់ខ្លួនដោយត្រឹមត្រូវច្បាស់លាស់អ្នកនោះមាន សិទ្ធខ្ពស់ជាង មានមានកម្រិតយល់ដឹងទទួលបានការគោរពគេអញ្ចឹង ចឹងការសិក្សាអំពីសិទ្ធិមនុស្សនេះមិនមែនថាអបានទទួលសិទ្ធហើយយើងចេះតែប្រើតែពីសតែពះដោយមិនគិតអំពីរឿងរៀនសូត្រដោយមិនគិតអំពីរឿងមើលនៅខ្លួនយើងនេះខ្លួនយើងដែលទទួលសិទ្ធិអំណាចហ្នឹងតើយើងគួរធ្វើខ្លួនយ៉ាងម៉េចឲ្យសមជាធម្មជាតិដែល ផ្ដល់អំណាចមកឲ្យបង្កើតជាខ្លួនមនុស្សយើងហ្នឹងខ្ញុំកណាចូលប៉ណ្ណេះសិនចា៎ ដើម្បីគេហៅថាជាការចាប់ផ្ដើមនិយាយពីសិទ្ធិមនុស្សហ្នឹងគឺយើងមានអំណាចប៉ុន្តែដល់ពេលយើងមានអំណាចហើយយើងអាចនឹងប្រើប្រាស់នៅអំណាចនឹងបានលកឹកណាតែយើងនឹងយល់ហើយយើងធ្វើ ខ្លួនឲ្យទៅជាអ្នកសំនឹងប្រើប្រាស់នៅអំណាចនឹងទទួលបាននៅអំណាចធម្មជាតិនឹងគឺប្រើប្រាស់ធម្មជាតិនឹងឲ្យអស់ដោយអឺ ព្យាយាមទៅដោយផ្លូវទាំង3គឺដោយកាយកម្មដោយវិច័យកម្មដោយដោយមโนកម្មនឹងគឺថាបំពេញអំណាចវឹកវើធម្មជាតិដែលបង្កើតជាយើងនឹងឲ្យคล้ายទៅជាដុំមួយឲ្យคล้ายទៅជាបញ្ញត្តិមួយហៅថាមនុស្សនឹងមនុស្សនឹងឲ្យកើតទៅជាអំណាចមួយពិតប្រកបគឺថាប្រើប្រើធម្មពលដែលធម្មជាតិផ្ដល់ឲ្យយើងនឹងព្យាយាមវឹកហាត់នឹង ឲ្យឲ្យឲ្យឲ្យឲ្យតួខ្លួនមួយ នឹងคลายទៅជា ខ្លួនមួយ ដែលសំប្រើប្រាស់ក្នុងសត្វនឹងណាគេប៉ុណ្ណឹងណាព្រះអង្គគ្រូអង្គគ្រូទៅបាត់ណាចេញចេញបាត់បាត់ណាលេងដែរលេងដែរណូណូណូអឺវាចាដាច់វាមានបញ្ហាបច្ចេកទេសឥឡូវវិទ្យាបានលើកឡើងអំពីអសិទ្ធអំណាចរបស់ អំណាចរបស់សិទ្ធសិទ្ធិហ្នឹងមានអំណាចស្ដាច់បន្ទោសឡើយបងតឹងមេតាជួយបន្ថែមពាក្យថាសិទ្ធិមនុស្សហ្នឹងបើយើងនិយាយទៅវាមានមូលដ្ឋានរបស់វាធម្មតាអ្វីៗក៏ចាំមានមូលដ្ឋានណាឧទាហរណ៍ថាកណាកណាហ្នឹងហើយសិទ្ធិ ព្រះអង្គទូរបណ្ដាញហ្នឹងវាដូចជាតៈតៈកណាចូលរួមជួយបន្តបន្ថែមបន្តិចពីព្រះអង្គវិរិយធម្មោនឹងផងដែរថាសិទ្ធសិទ្ធពេកថាសិទ្ធសិទ្ធហ្នឹងគឺថាយើងមានយើងមានទួនាទីត្រូវតែទទួលបាននៅសិទ្ធទាំងអស់ហ្នឹងហើយសិទ្ធហ្នឹងហៅព្រះអង្គលើកឡើងហ្នឹងគឺជាជាជា ជាកិច្ចការងារមួយដែលបកលឲ្យយើងមកធ្វើតាំងពីកំណើតកើតជីងមកពីផ្ទៃម្ដាយហ្នឹងគឺយើងមានបានទទួលសិទ្ធិនឹងបាត់ទៅហើយសិទ្ធិហ្នឹងគឺជាសិទ្ធិអចិន្ត្រៃយ៍តែម្ដងសិទ្ធិអចិន្ត្រៃយ៍របស់បុគ្គលម្នាក់ម្នាក់ឬក៏មនុស្សម្នាក់ម្នាក់នៅក្នុងโลกហ្នឹងវាមានតាំងពីកំណើតកើតជីងមកភ្លាមហ្នឹងសូម្បីតែនៅប្រទេសអូស្ត្រាលីហ្នឹងសិទ្ធិដែលដែលយើងមានហ្នឹងមានតាំងពីនៅក្នុងផ្ទៃរបស់ម្ដាយនោះម្លេះ ពេលដែលយើងមានម្ដាយមានផ្ទៃពោះភ្លាមហ្នឹងគេបុគ្គលថែមសិទ្ធហ្នឹងទៅឲ្យម្ដាយហ្នឹងថែមទាំង បានកម្រៃទទួលចិញ្ចឹមតែរកមនុស្សហ្នឹងនៅក្នុងនៅក្នុងផ្ទៃរបស់ម្ដាយហ្នឹងតាំងពីមិនតាន់កើតចេញមកជារូបរាងមកតួខ្លួនមួយដតីទៀតនោះគឺមានសិទ្ធទទួលបានឆ្នាំព្យាបាលមានសិទ្ធបាន ទទួលបាននៅជាតិដែក ដើម្បីពង្រឹងស្មារតីពង្រឹងរូបរាង កាយតាំងពីនៅក្នុងពោះម្ដាយនោះម្លេះ អានោះសិទ្ធនឹងសិទ្ធសិទ្ធកំណើតធម្មជាតិនឹងវាមានស្រាប់ប៉ិនសម្រាប់ទៅលើប្រទេសដែលមានប្រជាធិបតេយ្យដែលប្រទេសមួយដែលទទួលស្គាល់នៅសិទ្ធិមនុស្សជាតួទៅរបស់អន្តរជាតិហ្នឹងគឺថាទទួលស្គាល់រឿងអស់ទាំងហ្នឹងទៅប្រទេសហ្នឹងអាចយកមកប្រើប្រាស់ហើយជំនួយធម្មពលទៅលើតែរកដែលមិនតាន់កើតជីងមកហ្នឹងជាពិសេសដោយប្រទេសអូស្ត្រាលីជាដើមហ្នឹងពេលដែលមនុស្សហ្នឹងមានផ្ទៃពោះ កូននឹងមិនតាន់កើតចេញមកក៏ដោយក៏មនុស្សនឹងមានសិទ្ធិគ្រប់គ្រាន់ក្នុងការទទួលបាននៅអាអាហារូបករណ៍មួយចំនួនហ្នឹងដើម្បីចិញ្ចឹមរូបរាងកាយរបស់ទារកហ្នឹងឲ្យធំដឹងក្តីឡើងឲ្យធំចេញឲ្យគ្រប់ខែថ្ងៃដើម្បីកើតចេញមកនោះឲ្យមានរូបរាងហ្នឹងវាវាជ្រះថ្លាវាវាវាវាគ្រប់លក្ខណៈជាជារូបរាងកាយរបស់មនុស្សមួយហ្នឹងថែមទាំងការបំពន់ទាំងអស់ហ្នឹងដើម្បីឲ្យគ្រោះក្បាលរបស់មនុស្សហ្នឹងមានគ្រប់ក្រនបញ្ញាញាណក្នុងការងារ ធ្វើដំណើរទៅអនាគតខាងមុខនឹងអាហ្នឹងក៏ជាសិទ្ធមួយបានមកពីអំពីការត្រួតត្រងការទទួលស្គាល់នៅសិទ្ធិអន្តរជាតិដែលគេបង្កើតចេញមកឆ្នាំ1980អឺឆ្នាំ1948រហូតដល់បច្ចុប្បន្ននោះប្រទេសមួយចំនួនទទួលស្គាល់នៅអស់ទាំងហ្នឹងគឺគិតគូរតាំងពីរហូតដល់ចំណុចនោះហើយចំណុចទី2ដែលចង់លើកឡើងហ្នឹងថាសិទ្ធិទាំងអស់ហ្នឹងបានមកក្រោយពីពេលយើងកើតពីដឹងក្តីមកហើយយើងមាន យើងមានទទួលបាន សិទ្ធិ5យ៉ាងផ្សេងទៀតដែលជាមនុស្សអឺបង្កើតឡើង សម្រាប់នៅក្នុងតួនាទីរបស់អឺបុគ្គលម្នាក់ម្នាក់ដែលជាសាសជាតិមួយមួយហ្នឹងគឺថាបានប្រពឡើងបានជាធម្មតាតែងតែបង្កើតឡើងនៅអាការរស់នៅនោះឲ្យបានសមស្របទៅតាមសម័យទំនើបសម័យមួយទៅសម័យមួយគេតែងតែបង្កើតឡើងនៅ ហើយចំណុចដតីដតីទៀតដូចជាខ្ញុំកណាចង់លើកឡើងគឺមានចំណុច5យ៉ាងទៀតសម្រាប់ឲ្យមនុស្សនឹងមានសិទ្ធិគ្រប់គ្រងក្នុងការងារអឺធ្វើកិច្ចការងារទាំងអស់ហ្នឹងក្នុងការងារចិញ្ចឹមជីវិតអតទៅអនាគតហ្នឹងគឺថាទី1សិទ្ធិការរស់រានមានជីវិតទី2សិទ្ធិជំនឿប្រភេទសាសនាទី3សិទ្ធិដើរហើរទី4 សិទ្ធនិយាយស្ដីនិងទី5សិទ្ធបានទទួលផល ប្រយោជន៍មើលអាទូនទស្សន៍ទំនះទំនងទៅតាមបណ្ដាញសង្គមតែទួងគ្នាទៅវិញទៅមកដូចជាការនិយាយស្ដីផ្ញើសារចុះឡើងចុះឡើងនៅតាមបណ្ដាញសង្គមទាំងអស់ហ្នឹងទាំង5យ៉ាងហ្នឹងហើយដែលជាសិទ្ធមនុស្សបង្កើតឡើងទៅតាមសិទ្ធអន្តរជាតិដែលគេ បន្ថែមក្រោយពីពេលយើងកើតចេញពីផ្ទៃបណ្ដាយមកហ្នឹង គឺប្រទេសមួយមួយហ្នឹងយោងទៅតាមអាទំនៀមទម្លាប់ប្រពៃណីដែលខ្លួនមានហ្នឹងបូកផ្សំជាមួយនឹងច្បាប់សិទ្ធិអន្តរជាតិហ្នឹងគេជិញមកឆ្នាំ1948ហ្នឹងគឺច្បាប់ហ្នឹងហើយដែលដែលផ្ដល់អំណាចឲ្យបុគ្គលម្នាក់ម្នាក់ហ្នឹងមិនថាសាសជាតិណាមួយនៅក្នុងលោកហ្នឹងទេឲ្យតែមានរូបរាងកាយអាចប្រើប្រាស់នៅអាចំណុចទាំង5ហ្នឹងបានយើងអាចយកមកប្រើបានហើយគ្មានអ្នកណាមួយអាចហាមឃាត់យើងបានទេនៅក្នុងចំណុចចោះតំណែងឲ្យតែយើងយក ចំណុចទាំង5ហ្នឹងយកមកប្រើប្រាស់ឲ្យសមស្របទៅតាមការរស់នៅទៅតាមតំបន់នីមួយនីមួយទៅតាមប្រទេសនីមួយនីមួយអាស្រ័យការបញ្ជីជា សកម្មភាពរបស់មនុស្សហ្នឹងឲ្យសមស្របទៅតាមចំណុចដែលប្រទេសនឹងមានហើយប្រទេសទាំងឡាយហ្នឹងវានិយាយរួមទៅវាមិនដូចដូចគ្នាទេថ្មីត្បិតតែសិទ្ធិមនុស្សអន្តរជាតិហ្នឹងជីងមកវាជាច្បាប់តែមួយពិតមែនក៏ប៉ុន្តែតម្រូវការរបស់ បុគ្គលទាំងឡាយដែលរស់នៅក្នុងប្រទេសខុសៗគ្នានោះវាមិនដូចដូចគ្នាទេនឹងបន្តិចទៀតយើងនឹងបកស្រាយនៅចំណុចទាំង5ហ្នឹងថាតើ ចំណុចទាំង5ហ្នឹងខុសគ្នានៅកន្លែងណានៅប្រទេសនីមួយនីមួយនៅលើសកលលោកហ្នឹង វាមានកន្លែងណាប្រើបានកន្លែងណាប្រើមិនបានអាហ្នឹងយើងនឹងបកស្រាយបន្តទៅទៀតកណាសូមចូលរួមចំណែកយ៉ាងខ្លាំងហ្នឹងអរអរគុណអង្គតឹងអឺស្រួលសិទ្ធិមាន5យ៉ាងជាមូលដ្ឋាន ដូចក្នុងសាសនារបស់យើងគឺមានសិទ្ធិមូលដ្ឋាន5យ៉ាង ដូចជាមានសិល5នឹងឯងអឺបាណាអតិនីកាមេមុសានិងសូរានេះគឺជាសិទ្ធិមូលដ្ឋានរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់តាមពិតទៅមានតាំងពី មុនសាសនាព្រះអង្គទៀតនោះដូច្នេះសិទ្ធិជាមូលដ្ឋាននឹងមាន លក្ខណៈសំខាន់ណាស់ដែលយើងទាំងអស់នេះគួរតែត្រូវបាន សិទ្ធិទាំងអស់នឹងគាំពៀឥឡូវគុណចាស់ឥឡូវយើងបកស្រាយទៅក្នុងចំណុចមួយមួយឥឡូវ ក្នុងមេត្រាក្នុងច្បាប់ ទាំងសិទ្ធិទាំង5ជាមូលដ្ឋានតើអាសិទ្ធិទី1ហ្នឹងសិទ្ធិទី1គឺ សិទ្ធិមានរស់រៀនមានជីវិតហ្នឹងវាមានលក្ខណៈសំខាន់យ៉ាងម៉េចដែរកូនចាស់ចំពោះសិទ្ធិសិទ្ធិរស់រៀនមានជីវិតហ្នឹងបាទគឺសិទ្ធិរស់រៀនមានជីវិតដោយមិនភ័យព្រួយដោយលោកលីថាញ់តាំងបាន លើកឡើងមិញអញ្ចឹង គឺថាមនុស្សយើងកើតមកគឺត្រូវតែទទួលការចិញ្ចឹមបីបាច់ថែរក្សាអញ្ចឹងហើយឥឡូវនឹងគេបន្ថែមទៀតគេបន្ថែមឲ្យមានការផ្ដល់នៅ តម្រេះវិជាឲ្យទៀតសិទ្ធនៅក្នុងការសិក្សា សិទ្ធនៅក្នុងការយល់ដឹងអញ្ចឹងណាទេអឺមែនតើបើយើងនិយាយកាត់ម្យ៉ាងឲ្យខ្លីស្រួលស្ដាប់ សិទ្ធិជាមូលដ្ឋានគឺនៅលើសេចក្តីថ្លៃថ្នូររបស់មនុស្សហៅថាសិទ្ធិជាមូលដ្ឋាននឹងគឺសេចក្តីថ្លៃថ្នូររបស់មនុស្សតម្លៃរបស់មនុស្សតម្លៃរបស់មនុស្សនៅលើអ្វីនៅលើសមភាព នៅលើភាពស្មើគ្នា គឺថាព្រះអង្គក៏មានជីវិតតែមួយខ្ញុំគុណណាក៏មានជីវិតតែមួយកន្លែងដែលស្មើគ្នាស្មើកន្លែងនោះណា ស្មើត្រង់ថាយើងម្នាក់ម្នាក់មានជីវិតតែមួយដូចតែគ្នាអញ្ចឹងណាបង្កើតមកអវយវៈវិញ្ញាណអីហ្នឹងគឺថាកើតមកទៅតែមានដូចថាមានលក្ខណៈមកយ៉ាងម៉េចពីកំណើតផ្ដល់មកយ៉ាងម៉េចគឺថាភាពភាពស្មើគ្នារបស់យើងនឹងគឺជីវិតមួយដូចគ្នាសេចក្តីថ្លៃថ្នូរមានដូចគ្នា មិនអ្នកក្រអត់ថ្លៃធ្នូអ្នកមានបានថ្លៃធ្នូអីទេអត់ទេគឺថាសេចក្តីថ្លៃធ្នូរបស់មនុស្សនឹងត្រូវបានគោរពព្រោះហ្នឹងយើងធ្លាប់លើកគេគិតគេគិតទៅដល់ជនពិការតើជនពិការមានសេចក្តីថ្លៃធ្នូទេថាសេចក្តីថ្លៃធ្នូរបស់ជនពិការមានដូចគ្នា គឺគេត្រូវមាន សិទ្ធិរស់រានមានជីវិតហើយមិនមិនរងនៅការបៀតបៀនព្រោះហេតុនោះ គេទៅមានបង្គន់ជនពិការគេទៅមាន ផ្លូវសម្រាប់ជនពិការដើរដើម្បីឲ្យជនពិការនឹងមានសេចក្តីថ្លៃថ្នូរដូចគេដែរឯងដែរអាចតស៊ូជាមួយនឹងជីវិតរបស់គាត់នឹងបាន ដូចគេដែរឯងដែរដោយមិនចាំបាច់ពឹងពាក់សត្វគេប្រើប្រាស់សត្វសត្វឆ្កែដើម្បីដឹកឬមួយទៅចាំបាច់មានមនុស្សដឹកទេ គេធ្វើឲ្យមានកលងឲ្យជនពិការនឹងបានយល់ដឹងអញ្ចឹងនោះហើយគឺជាសេចក្តីថ្លៃថ្នូររបស់មនុស្សម្នាក់ម្នាក់ សមភាពនៅក្នុងការរស់នៅ សមភាពនៅក្នុងជីវិតអញ្ចឹងណាណាព្រោះដូចដូចយើងនិយាយអញ្ចឹងគឺថានិយាយត្រឡប់មកវិញខ្លួនគេហៅថា ខ្លួនប្រាណអញ្ចឹងណាបើថាខ្លួនទៅទេខ្លួនទៅទេអត់ទាន់មានខ្យល់ទេដល់ទៅប្រាណប្រាណគឺមានខ្យល់ប្រា ប្រាណាស់ហ្នឹងដូចដូចដូចដូចដូចព្រះអង្គគ្រូមានទូលមិញអញ្ចឹងថាបាណាស់ហ្នឹងបាណាតិបាតាហ្នឹងគឺថាសត្វមានជីវិតតែសំស្ក្រឹតហៅប្រាណប្រាណប្រាណហ្នឹងប្រែថាខ្យល់ជីវិតខ្យល់រស់នៅបើខ្លួនទៅទេមិនទាន់ដឹងថាខ្លួនហ្នឹងរស់ឬអត់ទេ ដូចជាបុគ្គលដូចតែយើងស្លាប់ចឹងនោះស្លាប់នោះស្លាប់ទៅគេហៅបុគ្គលហ្នឹងណាណាគេហៅបុគ្គលហ្នឹង បុគ្គលនឹងខ្លួននឹងឯងតែអស់ខ្យល់អស់ដង្ហើមគេហៅបុគ្គលចេញបុគ្គលចេញសពវាជាស័កសពណាជាខ្លួនហ្នឹងឯងខ្លួនហ្នឹងអត់តមានប្រាណទេតែខ្លួនប្រាណគឺប្រាណហ្នឹងបាណៈហ្នឹងឯងខ្យល់ហ្នឹងឯងហ្នឹងឯងបាណៈហ្នឹងអាណាបានសតិនោះណាតើនេះបាណៈហ្នឹងឯងតែថាខ្លួនប្រាណគឺមានបាណៈហ្នឹងនង ហើយ គឺជា សមភាពរបស់មនុស្សម្នាក់ម្នាក់ ដែលព្រះអង្គមានបន្ទូលថា បាណាតិបាតហ្នឹងសិល មានសិទ្ធនៅក្នុងការរស់នៅហ្នឹងលោកហាមិនអោយបៀតបៀនគ្នាហើយព្រះអង្គមានបន្ទូលហ្នឹងច្បាស់ណាស់មុនពពុតទៀតពពួកទេវតាហ្នឹងក៏មានអញ្ចឹងតាទេវតាហ្នឹងមានមានសិល5អញ្ចឹងតាមានថែរក្សាហ្នឹងគឺថាគោរពសិទ្ធិសេរីភាពអីចឹងទោះទេវតាខូចកាចអីក៏ដោយទេវតាល្អទេវតាអាក្រក់អីក៏ដោយក៏គេមានសិល5ហ្នឹងដែរគេមិនបៀតបៀនគ្នាទេមានលួច លួចគិតខលខូចអីចឹងមែនប៉ុន្តែគេមិនបៀតបៀនសត្វទេបៀតបៀនសត្វលោកទេបាទដូចបាន គេទទួលបាននៅអាហារទឹកហៅថាអឺរសរបស់អាហាររបស់ទេវតានឹងគឺជាបៃតិណាគេទទួលទានបៃតិណាគឺគេឆ្អែតទៅដោយទៅដោយបៃតិគេអត់ទទួលទានអាហារធម្មតាដូចយើងទេនឹងប្រភេទទេវតានឹងបើមានសិល5អញ្ចឹងចាប់ផ្ដើមដោយបាណាតិបាតហ្នឹង គឺថាទទួលបានភាពស័ក្តិសិទ្ធិហ្នឹងហើយគូណាគណាអឺមិនតឹងអឺនិយាយពីសិទ្ធទទួលបាននៅការអប់រំហ្នឹងបើនិយាយពីប្រព័ន្ធនៃការអប់រំមាន លក្ខណៈខុសគ្នានៅប្រទេសខ្មែរយើង គឺថាអាយុដូច4ឆ្នាំហ្នឹង 4ឆ្នាំឬក៏5ឆ្នាំគេបានចូលទទួលការអប់រំតើអាសិទ្ធិជាមូលដ្ឋាននៅកម្ពុជាក្រមរបស់យើងនឹងបានទទួលបានស្មើគ្នាដូចចឹងការទទួលអប់រំនៃសិទ្ធិមូលដ្ឋានរបស់យើងបើតាមតែយើងពិនិត្យបច្ច័យយើងតាមដានយើងមើលតាំងពី សម័យយើងរស់នៅនៅកម្ពុជានឹងមករហូតដល់បច្ចុប្បន្នយើងមករស់នៅប្រទេសអូស្ត្រាលីជាដើមហ្នឹងការការ អាសកម្មភាពនៅក្នុងការងារបញ្និយាយអំពីការប្រព័ន្ធសិក្សាហ្នឹង វានៅកម្ពុជាក្រោមវាមិនដូចនៅប្រទេសនានាពិភពលោកទេ វាអត់ដន់ប្រគល់តម្លៃពិតប្រកបមកឲ្យចំពោះខ្មែរក្រោមយើងដោយឡែក នៅកម្ពុជាក្រោមទេមានន័យថាយើងនិយាយអំពីប្រព័ន្ធរបស់រដ្ឋរដ្ឋាភិបាលវៀតណាមហ្នឹងវាមាន ពិតប្រកបវាមានអត់ទេប្រព័ន្ធ ដែលបង្កើតបាននៅចំណេះដឹងទទួលបានការអប់រំបង្កើតនៅការរៀនសូត្រសាលារៀនដើម្បីអប់រំដល់មនុស្សទួទៅនៅក្នុងប្រទេសវៀតណាមនោះវាមាន វាមានអត់ទេចាប់ចាប់ដើមពីសាលាមតៃទៅម្លេះនោះសាលាមតៃនៅប្រទេសអូស្ត្រាលីក៏វាមានដែរគេហៅថា play group ហ្នឹងនៅប្រទេសអូស្ត្រាលីគេហៅថា play group មិនតាន់បានចូលទៅសាលារៀនដើម្បីរៀនសូត្រនៅចំណេះដឹងអីនោះទេឲ្យក្មេងទៅលេងទៅ ទៅសំគេហៅថាទៅផ្សំជាមួយនឹងសាលារៀនពេលដែលគូយ៉ាគេមិនតន់ហៅ pre school ទេគេមិនតន់ហៅ pre school គេហៅ play group អានោះ play group ហ្នឹងកូនក្មេងហ្នឹងអាចទំកើតមកគាត់តែចេះវា ហើយចេះដើរតិចតាក់មិនតន់ចេះនិយាយភាសាអីហ្នឹងត្រឹមត្រូវហ្នឹងគឺគេ មានសាលាហ្នឹងហើយស្រាច់តែនៅកម្ពុជាក្រមវិញមានដោយឡែកតែជនជាតិយួនទេមានសាលាហ្នឹងដែរមានកន្លែងទីតាំងហ្នឹងដែរសម្រាប់ឲ្យកូន កូនកូនជនជាតិយួនទៅរៀននៅទីនោះចំពោះខ្មែរក្រមវិញអត់មានលឺសូកូនខ្មែរក្រមចៅខ្មែរក្រមណាម្នាក់ដែលបានចូលសាលារៀនតាំងពីអាអាសាលា Kindergarten សាលាមតីសាលា Play Group នឹងឡើយទេ ចាប់ដើមពីអាឃីងបំណងទៅយន្តហៅឃីងបំណងហ្នឹងគេហៅបំណងហ្នឹងអាសាលាមតីសាលាមតីហ្នឹងចាប់ដើមទៅបានមានក៏ប៉ុន្តែកូនខ្មែរយើងហ្នឹងគឺมันមាន មិនមានឃើញបានទៅរៀនអីចាប់ដើមពីនោះទេអាហ្នឹងវាវាវាដោយសារតែសាលាហ្នឹងវានៅតាមជនបទតាមទីប្រជុំជនហ្នឹងគឺថាវាមានតិចតួចសាលាហ្នឹងបើកហើយជាពិសេសទៀតសាលាហ្នឹងសម្រាប់តែនៅទីក្រុងកន្លែងដែលប្រជុំជនមានជនជាតិយួនច្រើន គេបើកអាសាលាមំណងហ្នឹងអាសាលាហៅថាសាលាអឺ play group ហ្នឹងណាសាលាហ្នឹងខ្មែរយើងអឺមិន មិនដឹងថាហៅថាសាឡាមតីឬសាឡាយសាឡាមតីក៏លក្ខណៈយើងចូលសាឡាមតីសាឡាមតីណាសាឡាមតីហ្នឹងមិនអត់ត្រូវទៀតសាឡាមតីហ្នឹងគឺភាសាអង់គ្លេសហៅថា kindergarten ប៉ុន្តែអានេះវា small ជាង kindergarten វាតូចជាងគេហៅថា play group អា play group ហ្នឹងវានៅក្រោមអាយុទៅចូលសាឡាមតីហ្នឹងទៀតអាហ្នឹងអញ្ចឹងបាទប្រទេសនេះវានិយាយទៅវាមានការអប់រំតាំងពីអាកូនក្មេងហ្នឹងកើតជីងមកមិនតាន់ដឹងក្តីគេឲ្យទៅចូលអា play group ហ្នឹងបាត់ទៅហើយណាឃើញទេ ហើយអា play គ្រប់នឹងទៀតសោតគឺរត់នឹងជំនួយតែស្រុងតែម្ដងយើងនឹងអត់មានបង ខាតអីទេម្ដាយនឹងទៅរួមជាមួយនឹងកូននឹងទៅលេងនៅក្នុងសាលារៀនហ្នឹងគឺគេថែមទាំងឲ្យជំនួយដល់ម្ដាយនឹងដើម្បីមើលថែអាកូននឹងទៀតគេជំនួយលុយក្នុងពេលមើលថែកូននឹងនៅជាមួយនឹងគ្រូនៅសាលាហ្នឹងគេហៅ play group ហើយដល់ពេលមួយឆ្នាំពីរឆ្នាំបីឆ្នាំរហូតដល់កូនយើងដល់អាយុ4ឆ្នាំបានចូលទៅសាលាមត្តៃឃើញទេ អាហ្នឹងបានគេហៅសាលាមតៃហៅថា King the Garden ហ្នឹងចូលដល់ King the Garden ណាអា King the Garden ហ្នឹងហើយមួយឆ្នាំទៀតបានចូលថ្នាក់ទី1ណាបានចូល press school ព្រះអង្គលើកឡើងមកថា press school ហ្នឹងវាចូលដំណាក់កាលទី3ហ្នឹងណាបាន press school អានេះ press school ហើយបានចាប់ដើមដល់រហូតដល់ថ្នាក់ទី1ទី2ទី3ទី4ឡើងទៅរហូតហ្នឹងបានបានខ្ញុំកណានិយាយថានេះនៅក្នុងប្រព័ន្ធរបស់អូស្ត្រាលីគេមានបង្កើតទៅប្រព័ន្ធអប់រំគេហ្នឹងគឺថារយៈពេលវែងណា ពេលដែលយើងមានកូនកើតមកដឹងក្តីគាត់តែមកវាចេះវាចេះដើរភ្លាមភ្លាមយើងពិនិត្យមើលមិនតាន់បានពេញមួយឆ្នាំកណ្ដោះនោះឡើយទេអញ្ចឹងគេគេគេមានអាប្រព័ន្ធអប់រំគេនឹងចាប់ផ្ដើមតាំងពីក្មេងមានអាយុមួយឆ្នាំមកម្លេះនោះការអប់រំមិនមែនអប់រំដល់អាយុ4ឆ្នាំបានគេយកទៅអប់រំនេះគេយកអប់រំក្មេងតាំងពីអាយុមួយឆ្នាំហ្នឹងកើតជីងបានមួយឆ្នាំពេញលក្ខណៈអាចវាបានអីជាជារូបរាងកាយហ្មងមនុស្សហើយ ចាប់ដើមបង្រៀនបង្រៀនការញ៉ាំចុកហើយនឹងបង្រៀនការដេកគេទៅគេបង្រៀនឲ្យការដេកការវាការដើរការបលែងលេងជាមួយនឹងអាសัตว์ថយអាកូនឆ្មាកូនឆ្កែអីអីហ្នឹងគឺគេឲ្យវាតំណាក់តំណងជាមួយអារបស់អស់ទាំងឡាយហ្នឹងដើម្បីឲ្យវាយល់ថាធម្មជាតិហ្នឹងកើតមកវាតែងតែប៉ះទង្គិចជាមួយពួកអស់ទាំងហ្នឹង អញ្ចឹងទេអាខួរក្បាលក្មេងហ្នឹងចាប់ដល់វាអាប់វាវិវត្តមួយថ្ងៃបន្តិចមួយថ្ងៃបន្តិចទៅទៅវាស្គាល់អស់ទាំងហ្នឹងហ្មងដល់ពេលអាយុចាប់ដើមពី2 3ឆ្នាំមួយនិយាយវាដឹងវាដឹងស្គាល់ថាអាសត្វអស់ទាំងហ្នឹងនេះឈ្មោះអីឈ្មោះអីបាត់ហ្មងមានន័យថាទោះបីវាមិនទាន់និយាយមានក៏ប៉ុន្តែវាដឹងគេវាលឺសូរគេហ្នឹងអាប្រព័ន្ធអឺគេហៅថាអាសោតាវិញ្ញាណហ្នឹងវាចាំវាចាំថាណែអានេះកូនឆ្មានេះកូនឆ្កែស្រាប់តែវាដឹងនិយាយព្រោះវាដឹងហ្មងណាវាដឹងថានេះឆ្កែនេះឆ្មានេះជ្រូកនេះមននេះតែនេះ វត្ថុនេះនោះវាដាច់ហ្មងមានន័យថាប្រព័ន្ធអប់រំគេគេអប់រំតាំងពីក្មេងអាយុមួយឆ្នាំហ្នឹងឡើងទៅម្ល៉េះខ្លះទៀតយកកូនតាំងពីអាយុបាន14ខែ5ខែអាកូនហ្នឹងទំនៅចែកបឹកបុកវាហ្នឹងយកទៅយកទៅអា play គ្រប់ហ្នឹងនោះអាប្រព័ន្ធអប់រំនៅប្រទេសនេះហេតុអីបានគេមានធនធានមនុស្សអីច្រើនម្ល៉េះពេលដែលគេចប់ high school ភ្លាមធនធានមនុស្សគេហ្នឹងយកប្រើការមិនអស់ហ្មងមកពីម៉េចប្រព័ន្ធអប់រំគេហ្នឹងវែងណាស់ហើយឆ្ងាយណាស់អារម្មណ៍តែធ្លាក់ទៅដល់អឺ អានោះវិទ្យាល័យវិទ្យាល័យហ្នឹងគឺប្រព័ន្ធអប់រំគេវែងហ្មងហើយអាសក្តីការព្យាយាមនៅអាពេលវេលាវែងនេះធ្វើឲ្យមនុស្សមានចំណេះដឹងខ្ពស់ដូចយើងអានសភៅអញ្ចឹងដោយព្រះអង្គវិយៈធម្មោហ្នឹងលោកកាន់សភៅជាប់ក្នុងដៃក្នុងក្នុងប្រហោះព្រះអង្គទៅណាព្រះអង្គមិនចោលបញ្ជីមានន័យថាចំណេះដឹងព្រះអង្គច្បាស់ជាច្បាស់ជាខ្លាំងជាងកណា ហើយបើកណាហ្នឹងមិនដែលមើលសភៅសោះសួរថាចំណេះដឹងរបស់កណាមិនកើនឡើងអញ្ចឹងកូនក្មេងស្រុកនេះគេទម្លាប់ឲ្យវានៅក្បែរសភៅនៅក្បែរការព្រៀនប្រដៅជារៀងរហូតហ្នឹងមកអញ្ចឹងធ្វើឲ្យអាចំណេះដឹងរបស់ធនធានមនុស្សនៅទីនេះវាច្បាស់ជាកើនឡើងហើយច្រើនសឹងតែសប្តាហ៍នៅប្រទេសអូស្ត្រាលីគេរកការងារឲ្យមនុស្សមួយចំនួនមិនចង់បានព្រោះចំណេះដឹងខ្ពស់ជាងអាតម្រូវការរបស់សាធារណៈនៅប្រទេសអូស្ត្រាលីនេះអញ្ចឹងគេគេទៅបញ្ជូនមនុស្សហ្នឹងទៅប្រទេសក្រៅទៅរស់នៅ ទៅរៀនសូត្រទៅឲ្យទៅធ្វើការនៅប្រទេសក្រៅឲ្យបានកម្រៃច្រើនអូស្ត្រាលីมันមានសមត្ថភាពជួលអីចឹងមួយម៉ោង200ដុល្លារមួយម៉ោង500បងឃើញទេណាដោយសារការអប់រំគេហ្នឹងតាំងពីតូចមកគេឲ្យអាចំណុចអប់រំសិក្សាធិការហ្នឹងវាវែងចឹងហើយឲ្យចំពោះយើងនៅកម្ពុជាក្រោមវិញជួនពេលខ្លះដល់អាយុ5ឆ្នាំហ្នឹងកាលខ្ញុំនៅកម្ពុជាក្រោមខ្ញុំអាយុ9ឆ្នាំហ្នឹងទៅបានចូលរៀនថ្នាក់ទី1ហើយអាប្រព័ន្ធអប់រំរបស់យើងឃើញកាត់បន្ថយក្មេង ដែលតាំងពីអាយុមួយឆ្នាំដល់7 8 9ឆ្នាំប្រអងមើលគ្នាគ្មានចេះអីអាចចំណុចទាំងអស់ហ្នឹងធ្វើឲ្យអាការចងចាំរបស់មនុស្សហ្នឹងវាកាត់បន្ថយហើយចំណេះដឹងវាកាន់តែវាកាន់តែខ្សោយជាងគេនៅពេលដែលយើងចាប់យកនៅវត្ថុអីមួយគេបានឆ្លងកាត់អស់ទៅហើយអញ្ចឹងកូនយួនទាំងឡាយមួយចំនួនដែលដែលនៅទីក្រោមហ្នឹងវារៀនតាំងពីចំណុចហ្នឹងឡើងទៅចំណុចដែលពីចាប់ដើមហ្នឹងគឺថាពេលវេលាវាវែងវាបាន យួនគេហៅថាទីផ្សុកវាវាហៅថានៅក្បែរជាមួយនឹងនឹងការអប់រំរបស់មនុស្សជំនាញមួយចំនួនដែលជាគ្រូទាំងអស់ហ្នឹងធ្វើឲ្យអាកូនក្មេងហ្នឹងធ្វើឲ្យបិទតែមិនតាន់ចេះនិយាយមែនក៏ប៉ុន្តែវាប្រមូលផ្ដុំនៅអាប្រព័ន្ធទំនាក់ទំនងខាងក្រៅហ្នឹងចូលនៅក្នុងដាក់ក្នុងក្នុងអាប្រព័ន្ធគ្រួក្បាលហើយរួចស្រេចដល់ដល់ពេលវាក្រាន់តែបើកអា អាអាអាអាវិជ័យវាវិជ័យកម្មវាការនិយាយស្ដីវាជីងមកវាដឹងយល់ដឹងវានិយាយជីងមកហ្មងអញ្ចឹងយើងមើលក្មេងសប្តាហ៍ហ្នឹងមានក្មេងមួយចំនួននៅលើពិភពលោកហ្នឹងក្មេងអាយុតែ4ឆ្នាំទេអាចនិយាយភាសាបាន6 7ភាសាឯណោះមកពីមិនគេឲ្យក្មេងហ្នឹងចូលទៅស្ដាប់ស្ដាប់ស្ដាប់ស្ដាប់រហូតដល់ក្មេងហ្នឹងមានចំណេះដឹងរួចស្រេចមិនពេលចេះនិយាយណាអញ្ចឹងប្រព័ន្ធនៅកម្ពុជាក្រមហ្នឹងវាអត់មានអាហ្នឹងសម្រាប់ តម្រូវការនៅក្នុងសម័យបច្ចុប្បន្ននោះឲ្យកូនខ្មែរយើងនៅឡើយទេនេះចំណុចដែលនឹងហើយដែលជាចំណុចខ្វះខាតមួយយ៉ាងធ្ងន់ធ្ងរសម្រាប់អឺបុគ្គលប្រជាជន ខ្មែរកម្ពុជាក្រមយើងដែលជាធនធានមនុស្សទៅអនាគតនឹងវាខ្វះតាំងពីចាប់ដើមប្រព័ន្ធសិក្សាហ្នឹងតាំងពីពីពីពីពីមតីតាំងពីអា អាអាអាអាយុតូចទៅខ្ញុំកណាមិនយល់ថាភាសាខ្មែរយើងហៅស្អីទៀតអាអាក្រមសាលាមតីហ្នឹងអាហ្នឹងអាហ្នឹងដែលដែលយើងចង់បានឲ្យការអប់រំនៅកម្ពុជាក្រមហ្នឹងមានបង្កើតនៅអាសាលាហ្នឹងដើម្បីបញ្យល់ក្មេងឲ្យក្មេងហ្នឹងយល់នៅអាសញ្ញាអាធម្មសញ្ញា ទាំងឡាយដែលដែលខ្លួនមិនតន់ចេះនិយាយហ្នឹងឲ្យដឹងអាហ្នឹងមិនក្រោយពីពេលក្មេងបានចូលសាលាមតីហើយក្មេងចាប់ដើមចលនាការងារ ទទួលបាននៅចំណេះដឹងតាំងពីអាក្មេងមិនតាន់និយាយហ្នឹងអាហ្នឹងហើយដែលកើនចំណេះដឹងហ្នឹងមកមកពីវាមានពេលវេលាវែងអាហ្នឹងកាលណាសុំជួយប៉ុណ្ណឹងដោយសារអប់រំនៅកម្ពុជាក្រមមិនតាន់មានអាហ្នឹងអឺអរគុណឯគុណតាំងឥឡូវជួបគុណចាស់ហំវិយធម្មម៉ូចង់និយាយថាអាហ្នឹងមកពីប្រជាពលរដ្ឋយើងអត់ស្គាល់សិទ្ធិមូលដ្ឋានហ្នឹងឬក៏មកពីប្រព័ន្ធ ការអប់រំហ្នឹងវាវាខ្វះខាតកូនចាស់នៅខាងកម្ពុជាក្រមរបស់យើងនៅខាងខាងកម្ពុជាគឺ នៅខាងជនបទយើងពេលខ្លះរហូតដល់ថ្នាក់អាយុ7 6 6ឆ្នាំតបបានចូលរៀនផងអាខ្លះឡើងដល់9ឆ្នាំដូចតាំងនិយាយចឹងអាហ្នឹងមកពីប្រព័ន្ធឬក៏មកពីការក៏សង្គមរបស់យើងមិនមិនផ្ដល់ចំណេះដឹងឲ្យឲ្យពួកគាត់ ខ្ញុំណាសង្គមទេសង្គមហ្នឹងនិយាយទៅរដ្ឋាភិបាល នៅ ក្នុងប្រទេសដែលអឺមិនតាន់អភិវឌ្ឍយើងយើងពីមុនកាលសម័យខ្ញុំគណា ក្រមប្រទេសនៅឥណ្ឌូចិនអាស៊ីយើងមួយចំនួនប្រហែលជា5 6ប្រទេសអាមិនតាន់អភិវឌ្ឍឥឡូវប្រទេសកំពុងអភិវឌ្ឍ មិនតាន់ទេមិនតាន់កំពុងទេមិនតាន់អភិវឌ្ឍហ្មងមិនតាន់ណាយើងគេមិនតាន់ចាត់ថាជាប្រទេសមិនកំពុងអភិវឌ្ឍនៅឡើយទេពីសម័យខ្ញុំកូណាតែឥឡូវវាចូលក្នុងកម្រិតមួយគេហៅកំពុងអភិវឌ្ឍអញ្ចឹងណាណាពីទឹមតឲ្យតម្លៃទេពីដើមយើងមានតន់ណា យើងយើងមិនតន់ ដឹងអ្វីហៅថា របៀបរបបពិភពលោកនោះវាអត់ហ្នឹងតែតាមទីក្រុងទេហើយទីក្រុងហ្នឹងយើងនិយាយទីក្រុងជាទូទៅហ្នឹងវាអត់ទៀតវាតលតែរដ្ឋធានីឬរាជធានី capital តល capital ហ្នឹងมันមាន បានដឹងចឹងម្ដងហើយនៅតែម្ដុំហ្នឹងឯងគេនាំគ្នារស់នៅសុខដុមរមនាអញ្ចឹង គេមិនខ្វល់ខ្វាយទៅដល់ជនបទទេអញ្ចឹងណាអំណាចយើងហ្នឹងវារីកហ្នឹងវាយឺតពេកពីព្រោះខ្ញុំកូនណាចាប់អារម្មណ៍ដល់តែយើងមកដល់នេះហើយបានយើងដឹងយើងមកដល់ហើយបានយើងដឹងអូពីដើមយើងវាយឺតមែនទេថាឥឡូវសម័យខ្ញុំកូនណាកើតពេលអកសម័យខ្ញុំកូនណាពេញវ័យពងនៅហៅហៅថា teenage ហ្នឹង យើង72 73យើងចាប់ដើមប្រើខោប៉ាត់ខោជើងធំណាខោប៉ាត់នឹងនៅឯនេះគេប្រើតាំងពី60ជាងគេចាប់ដើមមាន តាំងពី60ជាង សម័យ Elvis Presley អីត្រូវណា61 62អីហ្នឹងគេមាន ហើយហើយ ហើយវាតម្មបញ្ជូនអាម៉ូតនឹងទៅដល់យើងជាង70ទៅបាទទៅដល់យើងជិតទៅ10ឆ្នាំប្រហែលជាមកទស្សវត្សមិនទៅដល់យើងតើការរីដូចគុណឃើញការរីចម្រើនវាយឺតទេយឺតខ្លាំងណាស់យឺតតលមែនតែនហ្មងប៉ុន្តែឥឡូវខុសឥឡូវថាផ្លឹបផ្លឹបហើយណាថ្ងៃហ្នឹងស្អែកផ្លែតមិនស្រួលយើងមិនទាន់បានប្រើទូរស័ព្ទថ្មីស្រុកខ្មែរមានណានៅកម្ពុជាក្រមមានណា នឹងសម្រាប់អ្នកមានថាវិការនឹងនៅនៅរដ្ឋធានីនៅរាជធានីមានអាយវាលឿនអញ្ចឹង តែជនបទដាច់ស្រយាលហេដ្ឋារចនាសម្ព័ន្ធក៏ទៅមិនទាន់ដល់ទេនៅមិនទាន់ដល់ទេនៅតែយឺតអញ្ចឹងនៅតែដីហុយជុកអញ្ចឹងនៅតែខ្វះខាតភ្លើងប្រើប្រាស់សំបីតាទីក្រុងនឹងក៏ដោយក៏នៅតែមានភ្លើងដាច់ចុះតម្រាំឡើយដល់ទៅយើងនេះ ប្រជាពលរដ្ឋខ្មែរក្រមដែលកំពុងឋិតនៅក្នុងការជិះជាន់ នៅក្រមអាណានិគមរបស់គេបើប្រៀបធៀបទៅដូចថាឪពុកម្ដាយយើងគឺជាកូនដែលដែលកូនដើមកូនចុងអញ្ចឹងណាហើយដូចថាឪពុកយើងស្លាប់ទៅណាអឺ ម្ដាយស្លាប់ទៅម្ដាយស្លាប់ទៅឪពុកមានមានមានគ្រួសារទៀតណា មានប្រពន្ធទៀតហើយគេកើតកូនមកកើតកូនមកយើងជាកូនដើមយើងដែលជាអ្នកដូចថា អ្នកខំប្រឹងរកស៊ីដុតដៃដុតជើងតាំងពីក្រីក្រមកកសាងទ្រព្យសម្បត្តិភូមិករហ្នឹងហើយស្រាប់តែម៉ែក្រោយមក ធ្វើតកញ្ចក់ស្អាតអីអញ្ចឹងទៅទទួលបានមកដល់នៅអាកន្លែងកន្លែងដែលយើងយើងជាមួយម៉ែរបស់យើងហ្នឹងខំប្រឹងកសាងមូលដ្ឋានទ្រព្យសម្បត្តិផ្ទះសម្បែងទីលំនៅអីហើយមកអង្គុយកកកញ្ចក់សម្អិតសម្អាងអញ្ចឹងមើលចោះមើលឡើងជូនកូនគេទៅរៀនអីចឹងទៅហើយយើងគេឲ្យបន្តនៅធ្វើជាដូចទេសកអញ្ចឹងរហូតអញ្ចឹងនោះដូចអញ្ចឹង ទៅគេមើលថែទាំទៅដិតដល់ទេហើយតើយើងបន្តនៅរៀបចឹងទេតនៅឲ្យឲ្យគេបន្តផាត់យើងទុកតែម្ដុំទេគេគេអបអសាទរយើងពេលខែមន់សន្តិដៅគេលើកយើងបន្តិចទៅគេទិញนมទិញអីមកចែកយើងហូបទៅអគេទិញអាវខោមកកំ pl េឲ្យចឹងទៅដៅចូលឆ្នាំគេឲ្យអាវខោមកកំ pl េទៅ ដៅសែនដូនតាគេឲ្យអាវខោមកផ្លេអញ្ចឹងទៅឲ្យនំអីបន្តិចបន្តួចទៅដូចថាសម័យក្រពីដើមដូចខ្ញុំកណាក្នុងមួយឆ្នាំស៊ីបានស្វាយតែមួយទេអឺពួកបានស្វាយតែមួយទេក្នុងមួយឆ្នាំគាត់ទិញមកដូចតែរាប់កូនអញ្ចឹងឥឡូវទីឧទាហរណ៍កូន មាន2ដណ្ដប់អញ្ចឹងទិញស្វាយ1ឡូមកចែកអ្នកមួយអ្នកមួយមួយឆ្នាំហូបបានតែម្ដងគាត់ស្វាយទុំហឺ អីកូនណានៅចាំរហូតតរឡូវនឹកក្រដល់ឆ្នាក់ប៉ុណ្ណឹងបងព្រោះណាផ្លែឈើហើយហើយរបស់ដែលយើងដាំបានហូបសោះណាយើងអត់នឹកឃើញដាំទេនៅយើងអត់នឹកឃើញដាំវាត្រូវអានឹងត្រូវទទួលការណែនាំវឹកវើមកពីកំណើតនោះឲ្យស្រឡាញ់ធម្មជាតិស្រឡាញ់សត្វស្រឡាញ់អីនឹងឲ្យយល់ដឹងអំពីសិទ្ធិរបស់យើងមកដូចបងតឹងលោកលីថៃតឹងបានលើកឡើងមកអញ្ចឹងបាទគឺថា ត្រូវតែមានអញ្ចឹងហ្មងឥឡូវដូចប្រព័ន្ធគេអញ្ចឹងប្រព័ន្ធគេ ដែលគោរពសិទ្ធិត្រឹមត្រូវប្រព័ន្ធគេដែលមានសេចក្តីថ្លៃថ្នូរគេយល់ឃើញថាមនុស្សជាតិទូទៅមានសេចក្តីថ្លៃថ្នូរដូចគ្នានេះគឺការអប់រំទៅតាមបែបអឺផ្លូវសកលរបស់ គេ ដែលគេយល់ដឹងណាច្បាប់គេគោរពច្បាប់ណាមនុស្សរបស់គេ គេមានភាពស្មោះត្រង់គេមានសិល5នៅក្នុងខ្លួនគេ តែយើងរដ្ឋដែលស្ថិតនៅក្រោមគេគេមើលថែថែទាំសពទុកតែប្រជាពលរដ្ឋគេទេហើយកុំនិយាយឡើយដល់ទៅថា ប្រជាពលរដ្ឋរបស់គេនោះក្នុងសម័យតស៊ូដេចគុណគឺគេរុញឲ្យមនុស្សណា ដែលមានឋានៈអន់អន់ឋានៈទៀបទៀបនោះឲ្យមកស្លាប់ជំនួសគេបង ហ្នឹងជនកុំនេះអញ្ចឹងក្នុងសម័យធ្វើសង្គ្រាមអញ្ចឹងនោះរាប់ច្រើនណាងាប់ច្រើនណាបងប៉ុន្តែងាប់សតតែអ្នកដែលគេទៅគេបោកប្រាស់ទាំងអស់តែតែគេបញ្ចូលមនោគមវិជ្ជា ពីក្មេងមកនោះគេគេថាប្រទេសយើងរងការជិះជាន់គៀបសង្កត់អីហើយគុណមើលទឹកដីរបស់យើងហើយគេប្រកាសថា បរទេសចូលមកឆ្លៀនពៀនលើទឹកដីរបស់គេ ពួកគេវាបណ្ដោះបណ្ដាលក្បាលរបស់ក្មេងរបស់វាតាំងពីតូចមកម្ល៉េះវាគិតថាខាងត្បូងនឹងគឺជាទឹកដីរបស់វាហើយបរទេសនឹងចូលមកឆ្លៀនពៀនសម័យនោះសម័យប្រាំងសម័យអាមេរិកអីចឹងទៅតែអញ្ចឹងហើយយើងអត់មានអ្នកងើបតស៊ូគេទេអត់មានអ្នកងើបស្រែកទេពីព្រោះអ្វីក៏ដោយដែលចង់ថិតនៅជារបស់យើងតើយើងស្រែកហើយពួកគេណាអង្គគិតមើល មិនមែនជារបស់គេសោះប៉ិនគេស្រែកយូរទៅតលរបស់នឹងខ្លាយទៅជារបស់គេអឺហើយតើតម្លៃនៃការស្រែកនឹងយ៉ាងម៉េចហើយតើវាពិតទេហើយបើយើងងើបស្រែកទៅបានមកវិញទៅថាបានអានឹងវានៅលើការស្រែកតើយើងស្រែកទាយករបស់ពិតរឿងអីដែលមិនបានសំបីពួកនឹងអារបស់មិនពិតក៏វាស្រែកយូរទៅវានិយាយយូរទៅរបស់នឹងខ្លាយទៅជារបស់វាមនុស្សទាំងអស់នឹង គេចំណាំថាអូហ្នឹងរបស់យួនតាមកពីបើសិនរបស់ខ្មែរក្រមមិនខ្មែរក្រមមិនស្រែកណាបើរបស់យើងមកយើងមិនទាយើងមិនស្រែកហើយមនុស្សយើងចិត្តកលាស់នគរហ្នឹងថាឥឡូវនគរខ្មែរទាំងមូលវាដាច់តែម្ដុំហ្នឹងទៅមនុស្សទាំងអស់ហ្នឹងវាល្ងងទាំងអស់ឬមួយយ៉ាងម៉េចថាអត់ទេมันល្ងងទេប៉ុន្តែបើស្រែកវាងាប់វាស្រែកអាមួយស្រែកងាប់ភ្លាមពីរស្រែកងាប់ភ្លាម គីឡូវិធីសម្រាប់ចោលបំពីអាអាម្ចាស់ដើមដំបងនេះម្ចាស់ដើមដំបងមិនហ៊ានទាំងស្រែកផងអូអានោះវិញអញ្ចឹងហឹមស្លាប់តើអាម្ចាស់ដើមដំបងនោះមិនស្រែកទៅទៀតនោះបកលបកលវាសនា ខ្មែរកម្ពុជាក្រមឲ្យຕົកនៅតាមយថាកម្មអញ្ចឹងទៅហើយតើឥឡូវ ខ្មែរកម្ពុជាក្រមត្រូវងើបតស៊ូទេថាត្រូវតែងើបឡើងបើយើងមិនងើបឡើងអត់បានទេទៅតាមទ្រឹស្ដីពុទ្ធសាសនាគឺថាខ្លួនត្រូវតែជួយខ្លួននឹងបងអត្តាហេអត្តណោនេថោកោហេនេថោបរោសយាណាអត្តនាហេសតន្ទេអ្នកនេថាំងលបតិតុលភាំងគឺថាខ្លួនត្រូវតែជាទី ពឹងរបស់ខ្លួនអ្នកដតីនឹងជាទីពឹងរបស់យើងមិនបាន ឥឡូវយើងមានទុកនេះយើងទៅពឹងតែដតីមិញបានអត់ទេណាมันអាចពឹងអ្នកដតីបានទេហើយគឺថាកណាដែលយើង ធ្វើខ្លួនឲ្យជាទីពឹងរបស់ខ្លួន នោះ គឺជាទីពឹងដែលគេបានដោយកម្រោះហឹមបានកម្របំផុតព្រះសម្មាសម្ពុទ្ធព្រះអង្គមានបន្ទូលថារបស់នេះគឺជារបស់កម្របំផុតបើខំប្រឹងធ្វើខ្លួនឲ្យคล้ายទៅជាទីពឹងរបស់ខ្លួនគឺគឺជាទីពឹងដែលគេបានដោយកម្រោះ ខំប្រឹងអានោះអានឹងខំប្រឹងពីព្រោះនឹងពិបាកមិនស្រួលទេដើម្បីធ្វើខ្លួនឲ្យខ្លាចទៅជាទីពឹងរបស់ខ្លួនខ្ញុំកណាទៅមកពីបន្ទីពេទ្យពីងាយពេញពីមុនទៅប្រទៀនផឲ្យអ្នកជំងឺហើយប្រទៀនប្រាប់គាត់ថាឥឡូវហ្នឹងខំប្រឹងទីពឹងខ្លួនយើងពីព្រោះឥឡូវហ្នឹងកំពុងដេកឈឺនៅលើគេហ្នឹងមានអ្នកណាមកជួយឈឺយើងបានទេ កូនចៅប្រពន្ធអីហ្នឹងគេអាណិតគេស្រឡាញ់គេចង់ជួយចែកម្លែកយើងឥឡូវឧទាហរណ៍ថាយើងជាកូនម្ដាយឃើញកូនឈឺចង់ម្លែកដីឈឺចាប់នឹងពីកូនណាចង់ណាម្ដាយពុកណាក៏ចឹងដែរប៉ុន្តែម្លែកវាអត់បានអានោះយើងត្រូវទទួលខ្លួនយើងចឹងដូចខ្មែរក្រមចឹងខ្មែរកម្ពុជាក្រមគឺជាមនុស្សម្នាក់ដែលត្រូវគេបោះបង់ចោលចឹងមក គឺគេបោះបង់ចោលហ្មងគេមិនមែនមិនស្ដាយទេគេស្ដាយប៉ុន្តែគេបង្ខំចិត្តនឹងលេបគ្រោះលេបថ្មអត់ថ្មត់គេមិនហ៊ានទេគេស្រែកតវ៉ាគេគ្រោះថ្នាក់ដល់ខ្លួនគេនឹងទៀតនោះពីមុនមកគិតអញ្ចឹងគាត់ប៉ុន្តែសម័យឥឡូវបើនៅតែគិតអញ្ចឹងទៀតគឺជាការខុសឆ្គងហើយនៅ ប្រទេសកម្ពុជាបើសិននៅបន្តគិតថា មិនហ៊ានលូកលាន់អីជាមួយបញ្ហាកម្ពុជាក្រមគឺជាការខុសឆ្គង បំពីខ្ញុំកណានិយាយដដែលដដែលការតស៊ូរបស់ខ្មែរកម្ពុជាក្រមគឺជាការតស៊ូមួយដែលស្របច្បាប់អត់មានការខុសឆ្គងដែលគ្រាន់តែការគ្រប់គ្រងទេអត់ទេ ខ្មែរក្រមគឺជា ប្រជាពលរដ្ឋមួយជនជាតិដើម ដែលកំពុងធ្វើការតស៊ូដើម្បីសិទ្ធិសេរីភាពរបស់ខ្លួន ដោយស្របច្បាប់ពេញលក្ខណៈរបស់ អន្តរជាតិអត់មាន ប្រែคลายទៅជា បការៈដតីទេអត់ទេនេះគឺជាការពិត អត់មានយកអីមកជំនួសបានទេមកពីការពិតមកកើតឡើងអញ្ចឹងអាជ្ញាបញ្ជានៃរលក សំសើមទន្លេមេគង្គនោះបង្កនាំឲ្យ ប្រជាពលរដ្ឋដែលជាអំបូរជីដូនជីតារបស់ខ្មែរក្រមនឹងកសាងនៅដែនផលិតកសិកម្មខឿនកសិកម្មនៅទឹកដីកម្ពុជាក្រមហ្នឹងហើយជាអំបូរនៃប្រទេសកម្ពុជាទាំងអស់ហ្នឹង វាជាប្រទេសមួយព្រះអង្គទៅតាមលោកមេធាវីអឺលោកសាស្ត្រាចារ្យផ្នែកខាងប្រវត្តិសាស្ត្រគួយធាវីហ្នឹងលោកវេកញេតឡើងយើង ជានគរមួយផ្សេងដាច់ដោយឡែកហើយនៅឯកម្ពុជានឹងឲ្យជាការពិតនៅក្នុងប្រវត្តិសាស្ត្របានប្រាប់យើងចឹងមែនវាមានជេនឡាទឹកលិចហើយជេនឡាដីគោកវាមាននគរភ្នំវាមានហ្វូណនវាមានជេនឡា ចឹងយើងគឺជា Funon ហើយ Funon ហ្នឹងវាវៀតរហូតមកដល់ហួសខេត្តកដាលទៀតនោះណាហើយខាងនគរកកម្ពុជានេះនៅខាងលើឯនេះទេស្រីទៅខាងឡាវសុខោតីអីនឹងខាងសៀមរាបពោធិ៍សាត់អីនឹងឡើងទៅលើ យើង នឹងខាងដែនដីសណ្ដនឹងធ្លាយមកដល់នេះបំពី អ្នកប្រវត្តិសាស្ត្រនឹងគេសិក្សាមើលនៅអំបោហើយនឹងចរិតចរិតរបស់មនុស្សណាបាទចរិតរបស់មនុស្សនឹងខាងកម្ពុជាក្រមនឹងធ្លាយមកទល់ខាងព្រៃវែងបន្តិចទៅស៊ីខាងម្ដុំកំពង់ចាមបន្តិចទៅពាត់ម្ដុំខេត្តកដាលនឹងធ្លាយទៅ ខាងកម្ពុជាក្រមទាំងអស់នោះគឺក្រុមនឹងអំបោហ្វូណនហើយខាងនោះហ្នឹង គឺប្រទេសកម្ពុជាហ្នឹងផ្សេងទៅទៀតទៅ សាសផ្សេងណាអត់ម្បូមនខ្មែរនោះដូចគ្នាហូរមកពីអារ្យ័នហ្នឹង ជាពូជរបស់ក្រុមមេឡានេស៊ីដែលដើរទៅតាមបណ្ដោយទន្លេមេគង្គហ្នឹងហើយអ្នកខ្លះបែកទៅខាងភូមាទៅខាងទន្លេអ៊ីរ៉ាវតីទៅនោះក្រុមមនខ្មែរដែលតមានសរសៃតពីពីពូជអារ្យ័នមកហ្នឹងហើយបន្តខាងមេឡានេស៊ីហ្នឹងចុះមក ខាងមកជួទលេមេកុងហ្នឹងរហូតទៅវាយធ្លាយហ្នឹងហើយពូជនេះមិនមែនពូជថោកថយទេពូជនេះចេះយល់ដឹងភូមិសាស្ត្រមកចាប់ដីតនឹងមានភោគទ្រពកើតចេញអំពីធម្មជាតិគឺភក់ល្បាប់នៃទន្លេមេគង្គនេះកន្លែង ដែល មានសម្បូរទៅដោយមច្ឆាជាតិ កន្លែងសម្បូរទៅដោយអឺគេហៅថាតំបន់ត្រូពីកាល់តំបន់ដែលហៅថាតំបន់ពណ៌បៃតងណា បង្កើតទៅជាហើយធាតុអាកាសបងមើលទៅធាតុអាកាសយើងនឹងសំរុំស្រួលរស់នៅអញ្ចឹងប៉ុន្តែមនុស្សសម័យមុនមិនខ្ជិលដល់ឥឡូវទេមនុស្សសម័យមុន មានការអប់រំត្រឹមត្រូវ មានការព្យាយាម មានការអត់ធ្មត់បានអីលោកហៅថាសម្ដេចសង្ឃរាជជួនណាលោក មានបន្ទូលពីរឿងខមៈខ្មែរហ្នឹងគឺថាក្រមដែលមានការអត់ធន់ក្រមដែលមានសេចក្តីព្យាយាមខ្សែមកកណាធន់ធ្ងរគឺថាមានសេចក្តីព្យាយាមនឹងជ្រៅមានសេចក្តីព្យាយាមនឹងតឹងតែង បាទអត់ធ្មត់ទេណាតែកាលណាអត់ធ្មត់ច្រើនអ្នកនោះប៉កែអ្នកនោះមានសេចក្តីព្យាយាមខ្លាំងណាមនុស្សអត់ធ្មត់បំពីអ្នកអត់ធ្មត់នឹងសម្បូរធាតុត្រជាក់អញ្ចឹងជាខ្មែរក្រមជាខ្មែរក្រម យើងរងនៅការបំភ្លេចពីទុកឲ្យចោលឲ្យយើងវាខំប្រឹងអភិវឌ្ឍតែ ប្រជាសាសគេទេ បំបោរបស់គេទេសាលោហិតរបស់គេទេឈាមជ័ររបស់គេទេ តែយើងគេធ្វើរបៀបចុងដៃចុងជើងបើយើងហ៊ានតតស៊ូផ្នែកខាងវប្បធម៌សាសនារបស់យើងខ្លាំងគេមានការអញ្ជើញយើងទៅពមៀនអីចឹងឥឡូវរហូតមកទល់សប្តាហ៍ថ្ងៃហ្នឹងព្រះអង្គមើលឲ្យតែយើងលូតលាស់អឺសិក្សា ជជែកគ្នាផ្ញើសារបញ្ចេញសារតំណាក់តំណងមកខាងខាងខាងបរទេសនេះខាងប្រទេសដែលជឿនលឿនដែលជាចំណុចផ្ដាល់ទៅឲ្យនៅសិទ្ធិសេរីភាព ដើម្បីតវ៉ាឡើងនោះគេអញ្ជើញហើយអញ្ជើញទៅបំភ្លឺពីហេតុនេះហេតុនោះខ្ញុំកណាសូមឆ្លៀតឱកាសនឹងផ្ដាំទៅអាញាតោហើយកំបើពាក្យថាអ្នកនៅខាងក្រៅនឹងគឺជាក្រុមប្រឆាំងទៀត អឺហើយមានអ្នកខ្លះនឹងគ្នាយើងដែរជួនកាលឆ្លៀតប្រើឆ្លៀតឆ្លៀតផ្ញើមកយើងថាំងបកែតានិយាយធ្វើខ្លះទៅ ខ្ញុំបកូនណាក៏សូមផ្ញើត្រឡប់ទៅវិញដែរការងាររបស់មនុស្សមាន3យ៉ាង អ្នកខ្លះគេធ្វើការដោយកម្លាំងអ្នកខ្លះគេធ្វើការដោយសម្ដីអ្នកខ្លះគេធ្វើការដោយការគិតរបស់គេគេប្រើចិត្តគេប្រើប្រដាប់គិត អ្នកខ្លះគេប្រើសម្លេងរបស់គេ ដើម្បីបដូរយកថវិកាដើម្បីចិញ្ចឹមជីវិតគេ អ្នកខ្លះគេប្រើកម្លាំងគឺធម្មពលគេហៅថាភាសាអង់គ្លេសគេហៅថា physical physical work គឺយើងប្រើដល់របស់យើងហត្ថកម្មការហត្ថកម្មហត្ថៈហ្នឹងហើយប្រើដោយកម្លាំង បញ្ចេញកម្លាំងដើម្បី ធ្វើការងារផលិតទៅជាស្អីមួយជាជាងជាសំណង់ជាអីចឹងទៅជាជាងភ្លើងជាង ទឹកជាងអីចឹងទៅហើយអ្នកខ្លះគេគ្រាន់តែប្រើសម្ដីរបស់គេក៏ជាការងាររបស់គេដែរមិនមែនអ្នកនិយាយនឹងមិនធ្វើការទេអត់ទេជួនកាលអ្នកធ្វើការខាងហត្ថកម្មមកនិយាយអត់កើតទេ ហើយអញ្ចឹងកុំបន្ទោសថាអូអ្នកនិយាយប្រកែតែនិយាយឲ្យទៅធ្វើការវាជំនាញរបស់មនុស្សវាខុសខុសគ្នាអញ្ចឹងពួកក្រមសាស្ត្រាចារ្យគ្រូបង្រៀនអីនោះប្រើអីគាត់តែនិយាយរហូតនោះនិយាយដូរបាយនោះវាអញ្ចឹងតាណាមិនអ្នកនិយាយនោះក៏អត់ប្រយោជន៍ទេណាជួនកាលដោយពាក្យលោកញោមបឿនគាត់ថាអញ្ចឹងអ្នកធ្វើស៊ីហាអ្នកថាស៊ី100គាត់និយាយអញ្ចឹងវាវាអាចដែរ វាវាវាមានអញ្ចឹងដែរអញ្ចឹងគឺជាការងាររបស់មនុស្សណាកុំអោយនេះអញ្ចឹងហើយយើងទេពសម្មាសម្ពុទ្ធព្រះអង្គមានបន្ទូលព្រះអង្គមានបន្ទូលតែរហូតតាការងាររបស់លោកគឺនិយាយហ្នឹងហើយសំដែងណាសំដែងធរហ្នឹងហើយការងាររបស់លោកហ្នឹងហើយលោកមានតែសុំលោកមានសំដែងហាមាត់តែសុំអឲ្យតថាគាត់សុំវត្តមួយបិណ្ឌបាតវត្តមួយអត់ទេ មិនដែលអញ្ចឹងណាគេជ្រះថ្លាអត់មានជ្រះថ្លាទៀតគុណនិយាយរឿងជ្រះថ្លាមិនទាន់ដល់ទេមកអំពីគេប្របាក់ទៅស្ដាប់ធម៌នៅក្នុងព្រៃហ៎អញ្ចឹងគេធ្វើវត្តនៅក្បែរផ្ទះគេ ដើម្បីមន់ព្រះសម្មាសម្ពុទ្ធឲ្យមកគង់នៅនឹងស្រួលស្រួលគេមកស្ដាប់ធម៌ចិត្តផ្ទះគេទេគេចូលទៅក្នុងព្រៃឆ្ងាយនោះបាក់រោព្រះអង្គពេក ហើយជួន កាលព្រះអង្គមិនដឹងគង់នៅតាណាផង គឺគេធ្វើវត្តនឹងគេធ្វើប្រយោជន៍នាំធរនឹងមកដាក់ក្បែរ តែគេគេចង់ទៅស្ដាប់ធរអត្តរសនឹងដើម្បីសម្រួលឲ្យខ្លួន គេផងមានសេចក្តីជ្រះថ្លាតែមួយមុខទេព្រោះស្ដេចផែនដីសេដ្ឋីក៏ដោយពីដើមនឹងគេចង់បានហើយគេធ្វើមិនចង់ឲ្យព្រះអង្គមន្តទៅគង់នៅប្រទេសណាទៀតគេធ្វើនឹងគេចង់ឲ្យមានផាសុខភាពដោយអាណាធិបតីសេដ្ឋីលោក សាងសង់អាណាថាអាណាថាវត្តចេតពនអញ្ចឹងណាហើយដល់គាត់សុជាជ្រះថ្លាគាត់លុះនៅក្នុងធរជាមួយនឹងលោកយាយវិសាខាយហ្នឹងទៅព្រះអង្គគង់នៅវត្តចេតពនហ្នឹងច្រើនជាងកន្លែងណាទាំងអស់អញ្ចឹងឯងគុណណាហ្នឹងអញ្ចឹងគេគឺគេផ្ដាល់ដើម្បីគេបាន ស្ដាប់ធរឲ្យលោកអណាបណ្ឌិតសទ្ធិហ្នឹងគាត់ទៅទៅវត្តមួយថ្ងៃពីរពេល គាត់ទៅថ្ងៃផងគាត់ទៅល្ងាចផងគាត់ទៅថ្ងៃគាត់យកអីទៅព្រានប្រសង់អញ្ចឹងទៅប្រសម្មាសម្ពុទ្ធទៅថ្ងៃថ្ងៃអាសៀលគាត់ទៅស្ដាប់ធម៌អញ្ចឹងគាត់ទៅថ្ងៃពីរពេលទៀងតែអញ្ចឹងនោះគេគេធ្វើនឹងដើម្បីនេះហើយភាសាមហាសម្ពុទ្ធមានតែប្រសុំណាប្រសុំអាណាបដឹកសិទ្ធិសំវត្តសំអីអត់ផងអត់ផងណាការងាររបស់លោកតែអញ្ចឹងណាធ្វើរាល់ថ្ងៃតាមប្រងព្រាតអញ្ចឹង បើគ្មានអធិបុលនៃការនិយាយអញ្ចឹងទេប្រជាប្រដ្ឋយើង បានដឹងយល់ដោយថាថ្ងៃណាប្រជាប្រដ្ឋយុវជនរបស់យើងយុវសាមណៈរបស់យើង បានដឹងដោយសារថ្ងៃយើងខំប្រឹងនិយាយយើងខំប្រឹងហើយមិនមែនតទេតទេមកនិយាយបានទេមិនមែនដេកយោស័ព្ទឲ្យមកនិយាយបានទេសុំសុំសុំជ្រាបចឹងចោះយើងស្រាវជ្រាវសិតតែរឿងពាក់ព័ន្ធទៅដល់ច្បាប់ហើយរឿងពិតទាំងអស់ យើងស្រាវជ្រាវនៅប្រវត្តិសាស្ត្ររបស់យើងយើងសិក្សាអំពីដូនតារបស់យើងបព្វបរោះរបស់យើងតើគាត់ធ្វើអីខ្លះដើម្បីឲ្យយើងបាន ដឹងថាយើងនឹងមកពីណាខ្ញុំកណាតែតំលឹកឲ្យយុវជនទាំងអស់នឹងបានដឹងថាខ្លួនឯងជាអ្នកណាសប្តាហ៍ហ្នឹងយើងរកខ្លួនយើងមិនតាន់ឃើញដូចអឺក្រុមបរោះ30នាក់ដែលដើររ មនុស្សស្រីលួចឲ្យវ៉ែវ៉ាន់ទៅលេងឲ្យដើរទៅជួបព្រះសួរព្រះថាដើរមានឃើញមនុស្សម្នាក់ទេអនព្រះលោកថាអ្នកឯងទាំងអស់គ្នានឹងមិនតន់មិនតន់មិនតន់ដឹងខ្លួនឯងនឹងនៅតាណាមិនតន់ដឹងខ្លួនឯងពងធ្វើអីផងហើយទៅដើររយវ៉ាន់ព្រមមិនឃើញបើខ្លួនឯងមិនតន់ដឹងថាខ្លួនឯងជាអ្នកណាផង យើងត្រូវតែស្គាល់ខ្លួនយើងជាអ្នកណា ថាឥឡូវអ្នកណា តិចលោយួនថាណែឯងមិនមែនជួនជាតិដើមដែរជឿយួនដែរស្រេចហើយព្រោះហ្នឹងឯងដែលយើងត្រូវប្រាប់ណាយើងត្រូវស្រាវជ្រាវពីឫសគល់ឫសគល់ថាជួនជាតិដើមហ្នឹងជាអ្នកណាថាតពូជម្បោពីអ្នកដែលកាន់កាប់ទី1នៃទឹកដីហ្នឹងហើយអូក៏ដឹងអញ្ចឹងហើយដឹងអញ្ចឹងវាមានអីជាអាងវាមាន ប្រវត្តិសាស្ត្រវាមានលំនាំរឿងពីបុរាណមកហើយមិនមែនយើងសរសេរណាសិតតបរទេសសេទាំងអស់ ហើយបរទេសសរសេរនឹងបរទេសនឹងស្រឡាញ់យួន ជាងខ្មែរក្រមនឹងទៅទៀតប៉ុន្តែគេគេទប់មិនបានគេត្រូវតែនិយាយការពិតហើយការពិតវាស្ដែងជាអញ្ចឹងមានអីមកលាក់បាំងទៀតទោះបីយួនខំប្រឹងលាក់ដល់ណាក៏លាក់មិនចិត្តដែរព្រោះរឿងពិតវាត្រូវតែហាយចេញបើមិនហាយសម័យនឹងក៏ហាយសម័យក្រោយដែរនោះអញ្ចឹងណាហើយឥឡូវបើបានយល់ពីឥឡូវវាជារឿងមួយត្រឹមត្រូវ នោះហើយអត្តាហើយអត្តណោនេថោយើងជួយ ខ្លួនយើងទៅ ហើយឥឡូវសិទ្ធស្របច្បាប់សមភាពសេចក្តីថ្លៃថ្នូរអង្គការសហប្រជាជាតិផ្ដល់ឲ្យអស់ហើយទេតើយកទៅប្រើទៅយើងចាំតែយកទៅប្រើតាថាឥឡូវដូចគេកសាងទូរស័ព្ទអញ្ចឹងយើងចាំតែយកទូរស័ព្ទទៅប្រើតាហើយច្បាប់នឹងគេរៀបចំឲ្យអស់ហ่าយើងចាំតែយកច្បាប់នឹងទៅប្រើទៅចុចតែបេតុងឲ្យតែត្រូវទៅបានអីប្រើប្រដាប់គិតឲ្យច្រើនបងមែននិយាយអី តែទៅឲ្យជ្រៅអីពេកទេនោះគឺរឿងសាមញ្ញទេតើគ្រាន់តែយើងមិនខំប្រឹងភាវនាយើងមិនខំប្រឹងប្រើការគិតពីម្សិលមិញព្រះអង្គមិនវេកនិយាយពីរឿងភាវនាឲ្យបងណាណា ត្រេះរិះពិចារណាគិតនឹង នៅ ក្នុងលំនាំនៃពុទ្ធសាសនាទាំងអស់ប៉ុន្តែទាមទារឲ្យយើងមានសេចក្តីព្យាយាមឲ្យច្រើនបន្តិចទៅហើយកុំធ្វេសប្រហែសកុំប្រមាទ ផងក្នុងសិល5ហ្នឹងក៏ប្រាប់ទៀតណាិមានិបញ្ចសិក្ខាបទានិសាទុកੰកត្វាអបមាទេនិច្ចកាលាំងសមារគិតាបែងគឺត្រូវកាន់ កុំអោយមានសេចក្តីប្រមាទឲ្យសោះច្បាប់អីអញ្ចឹងដែរបើយើងប្រមាទយើងធ្វេសប្រហែសយួនគេប្រកាសក្តែង ក្តែងថាដីគេសិទ្ធិរបស់គេខ្មែរក្រមគឺជាជនជាតិភាគតិច យើងចេះនាំគ្នា ថាតាមយួនអញ្ចឹងយើងមិននាំគ្នាស្រែក ព្រោះយើងវាប្រមាថតែកាលណាយើងប្រមាថវាបាត់បង់វាស្លាប់ហើយស្លាប់ណាស្លាប់ម្ោមិនស្លាប់ជីវិតយើងទេយើងនៅនៅរស់ក៏ចងោប៉ុន្តែម្ោរបស់យើងវាស្លាប់អូច្បាស់អញ្ចឹងណាសុំពេនប៉ុណ្ណឹងចាស់អរគុណអូខេអឺអរគុណឯគុណចាស់រយៈធម្មឥឡូវមកជួបតឹងវិញគេថា គេថាមកវាចេះតែថាហ្នឹងអាហ្នឹង VO គេហៅ KKCC ហ្នឹងចេះតែថាអឺពាក្យហ្នឹង ត្រឹមត្រូវទេចេះតែថាហ្នឹងបើកសំឡេងចេះតែថាវាត្រូវហើយយើងកំពុងតែថាហ្នឹងឯងគេនិយាយមានខុសណាគេនិយាយមកលើអ្នកថាហ្នឹងយើងកំពុងតែថាហ្នឹងឯងអាការថាហ្នឹងហើយដែលនិយាយទៅលើអ្នកដែលមិនធ្វើនោះអ្នកដែលធ្វើមិនមែនជាយើងទេ យើងគឺមានការងារយើងធ្វើហើយយើងធ្វើជាអ្នកថាហ្នឹងតែអ្នកដែលថានោះទេដែលជាជាអ្នកមិនធ្វើនោះអ្នកដែលថាហ្នឹងកំពុងតែថាឲ្យយើងហ្នឹងបើខ្លួនឯងអត់ធ្វើទេខ្លួនឯងសូម្បីតែនិយាយក៏អត់និយាយធ្វើក៏អត់ធ្វើដែរតែចាំរិះគន់អ្នកខ្លះមួយចំនួនគាត់គាត់ការងាររបស់គាត់គាត់ធ្វើឲ្យទាំងអស់គាត់ចាំតែរិះគន់គាត់ចាំតែមើលទៅតាមកិច្ចការមួយចំនួនដែលអ្នកដតីធ្វើណាគាត់រិះគន់ ទាំងអស់ហ្នឹងវាជាការងារអវិជ្ជមានទេវាវាវាវាមិនជាការងារសម្រាប់ឲ្យយើងហ្នឹងយកចិត្តទុកដាក់អីទេប៉ុន្តែការងាររបស់យើងធ្វើយើងធ្វើអ្វីដែលអាចធ្វើឲ្យមានពលចម្រើនទៅលើប្រជាជនខ្មែរក្រមយើងដែលកំពុងតែស្លាប់នៅអព័រមានហ្នឹងអញ្ចឹងមនុស្សមួយចំនួនដែលស្លាប់អស់ហើយនៅព័រមានការបាត់បង់ព័រមាននេះហើយជាការបាត់បង់នៅទួលនីតិទាំងស្រុង កាលណាគ្មានព័ត៌មានខ្លួនគ្មាន បានទួលនីតិធ្វើអីទេការស្ដាប់ព័ត៌មានដែលយើងនិយាយមិនថាចំណុចទីក្នុងទាំងចំណុចទាំង5ដែលដែលដែលហៅចំណុចចំណុចជាមូលដ្ឋានណាដែលគេបង្គាប់ឲ្យយើងណាសូម្បីតែយើងតំណាក់តំណងបណ្ដាញសង្គមអន្តរជាតិយើងក៏អត់ចេះតាក់ទងផងហើយសួរថាជំនាញនោះនិយាយមកខាងថាជំនាញកើតសូម្បីតែខ្លួនឯងតំណាក់តំណងដើម្បី ស្ដាប់អ្នកនិយាយនៅក្នុងបណ្ដាញហ្នឹងជា ជាជាជាជាចំណុចមួយដែលនៅក្នុងចំណុចរបស់អង្គការសហជីវជាតិគេតែងជីងមកជាសិទ្ធិមូលដ្ឋានឲ្យមនុស្សទទួលបានអាចំណុចហ្នឹងខ្លួនឯងមិនតន់នឹងយល់ដឹងផង បែរជាខ្លួនឯងលើកពេកយកមកដើម្បីទីទានហ្នឹងវាមិនជាការងារត្រឹមត្រូវទេកន្លែងហ្នឹងវាមិនតន់ត្រឹមត្រូវទេព្រោះព័ត៌មានបើគ្មានអ្នកនិយាយច្បាស់ជាអ្នកស្ដាប់ហ្នឹងអត់មានអីស្ដាប់ទេណាវាត្រូវការអ្នកបញ្ចេញព័ត៌មានទៅតាមទស្សនៈនានាហ្នឹងទៅតាមគំនិត ទៅតាមអត្ថាធិប្បាយនៃការយល់ដឹងរបស់មនុស្សអ្នកនិយាយហ្នឹងមិនធម្មតាទេមិនមែនយើងនិយាយមកដើម្បីអួតខ្លួនទេណាក៏ប៉ុន្តែការនិយាយរបស់មនុស្សធ្វើឲ្យមនុស្សទាំងឡាយនៅនៅនៅលើសកលលោកនឹងចង់បានព័ត៌មានទាំងអស់នេះជាពិសេសយើងមើលដូចប្រទេសយូក្រែនហើយនឹងនឹងនឹងនឹងប្រទេសសូវៀតចឹងរុស្ស៊ីចឹងបើអាមេរិកកាំងមិនផ្ដល់ព័ត៌មានឲ្យពិភពលោកដឹងថាណែរុស្ស៊ីរៀបចំវាយអ៊ុយក្រែនហើយ ពិភពលោកហ្នឹងនៅអង្គុយអោបដៃមើលរុស្ស៊ីនៅឡើយណែមានប្រទេសណាមួយជឿទៅលើសារព័ត៌មានរបស់អាមេរិកកាំងថាអាមេរិកកាំងហ្នឹងនិយាយតោនៅចោទថាអាមេរិកកាំងហ្នឹងនិយាយកុហកទៀតទៅហេมันជាការងារត្រឹមត្រូវទេរុស្ស៊ីអាណាយើទៅទៅទៅទៅបង្កើតសង្គ្រាមជាមួយនឹងយូក្រែនទីបំផុតរុស្ស៊ីហ្នឹងវាយយូក្រែនមែនណាអាហ្នឹងសារព័ត៌មានដែលយើងមិនក្តាប់ឲ្យគ្រប់ជ្រុងជ្រោយទី1ទី2ទៀតយើងឲ្យតម្លៃថោកអ្នកខ្លះ ទល់តែខ្លួនឯងនឹងធ្លាក់ដល់ចំណុចលំបាកមែនទែនបានទៅរកព័ត៌មានជួយដោយព្រះអង្គលើកឡើងមិនអញ្ចឹងថាសម័យដើមវារបស់មួយដែលហំទៅដល់ប្រទេសយើងហ្នឹងគឺថាទៅចំណាយពេលមកទស្សវត្សពីទស្សវត្សបានរបស់ទំនើបអារបស់វិធីរបៀបហ្នឹងធ្វើទៅដល់ស្រុកយើងតែឥឡូវដោយសារអីវាទៅតែមួយផ្លេតមួយព្រិចព្រិចទៅដល់មកពីអាសារព័ត៌មានដោយពួកយើងជាដើមហ្នឹងបកគលអាចចំណាយដឹងហ្នឹងទៅដល់កន្លែងទឿ ឡើងមនុស្សផលិតទាំងតែម្ដងហើយមនុស្សហ្នឹងនៅនៅប្រទេសណានៅគ្រប់ទិសទីទាំងអស់នៅក្នុងពិភពលោកទទួលបានព័ត៌មាននឹងភ្លាមភ្លាមតែម្ដងតែចំណុចទាំងអស់ហ្នឹងហើយខ្ញុំចង់បញ្យល់ទៅអ្នកឲ្យតម្លៃហើយគំនិតគិតថាទល់តែធ្វើនេះធ្វើនោះហ្នឹងវាជាចំណេញរបស់មនុស្សខុសៗគ្នាហើយវាជាតួនាទីវាជាគំនិតវាជាការងាររបស់មនុស្សខុសៗគ្នាគេធ្វើនៅក្នុងពិភពលោកហ្នឹង គេមិនចាំបាច់មនុស្សម្នាក់ទៅធ្វើការងារគ្រប់ប្រភេទទាំងអស់ទេគ្រប់មុខទាំងអស់ទេមនុស្សម្នាក់ម្នាក់មានការងារធ្វើរៀងរៀងខ្លួន មានការគិតខុសខុសគ្នាអញ្ចឹងទេការធ្វើឲ្យតែជាសកម្មភាពទៅតាមផ្លូវទាំង3ហៅថាវិជ័យមโนហើយនឹងកាយហ្នឹងគឺថាអាទាំង3ហ្នឹងវាបានផលប្រយោជន៍ដូចគ្នាហ្នឹងជាចំណុចយ៉ាងខ្លីប៉ុណ្ណឹងបងខ្ញុំមិនចង់បកស្រាយរឿងដែលគេទីទានអីតាមបណ្ដាញទេគណៈសុំចូលរួមតែប៉ុណ្ណឹងវាមិនជាការងារ ខលតែកន្លែងហ្នឹងគេចង់ទីទានប៉ុណ្ណាតាមពិតបើសិនជាអត់មាន KK CCTV និយាយហ្នឹងគាត់ណាបាត់មួយអាទិត្យម្នាក់ម្នាក់សូរអានេះជាចំណុចអ្នកដែលគេទទួល បាន ផលហ្នឹងដោយព្រះអង្គវិរិយធម៌មូលលើកឡើងមកអញ្ចឹងថានៅ ក្នុងប្រទេសឥណ្ឌាកាយសម័យព្រះនោះគេមិនមែនដើម្បីការងារសម្ដែងនៅទឹកចិត្ត អឺជ្រះថ្លាដល់ប្រពុតទេប៉ុន្តែការងាររបស់គេគេចង់បានអាសេចក្តីត្រូវការហ្នឹងគឺសម្ដែងការសម្ដែងរបស់ព្រះនោះទេដើម្បីឲ្យគេហ្នឹងយល់ដឹងអំពីអឺអវ័នរបស់ប្រពុតហ្នឹងយ៉ាងម៉េចហើយវាឆ្ងាយពេកគេពិបាកទៅដល់គេយល់លោកហ្នឹងមកដាក់ក្បែរផ្ទះក្បែរអារាម ក្បែរវត្តក្បែរទីតាំងគេហ្នឹងសម្រាប់ឲ្យគេងាយស្រួលទៅធ្វើការឲ្យទៅធ្វើការស្ដាប់នោះធរនោះទេ អញ្ចឹងមនុស្សដែលគេយល់ដឹងគេយល់នៅចំណុចពិតប្រកបគឺថាការសម្ដែងរបស់មនុស្សទាំងឡាយហ្នឹងគឺសំខាន់ណាហើយដល់អ្នកដែលមិនយល់វិញគិតថាការនិយាយបានតែនិយាយតែធ្វើមិនធ្វើមិនកើតអានិយាយរបស់យើងហ្នឹងគឺធ្វើហៅថាអ្នកដែលធ្វើទៅតាមប្រព័ន្ធបណ្ដាញសង្គមនេះការពិតមិនសូវបានអឺអឺចូលដល់តិចអ្នកដែលសម្រាប់តែ វាយបហាសម្រាប់តែនិយាយអាកំហុសទៅលើគេជាសាធារណៈហ្នឹងគឺថាមិនសូវពេញចិត្តដល់អ្នកក្នុងនោះទេតែអ្នកដែលនៅ តាមជនបទនានាហ្នឹងគាត់ត្រូវការ ប្រព័ន្ធហ្នឹងខ្លាំងណាស់ជាពិសេសគាត់ដែលបានទទួលព័ត៌មានពិតពិតដូចចឹងនេះគាត់ទទួលបានតែព័ត៌មានคล้ายคล้ายព័ត៌មានខកអីជាដើមហ្នឹងនេះចំណុចអស់ទាំងហ្នឹងយើងនិយាយវាប៉ះទង្គិចដល់អ្នកអស់ទាំងហ្នឹង ដែលចាំតែទទួល នៅអាការងារទីទានហ្នឹង ក៏ប៉ុន្តែបានផលប្រយោជន៍ច្រើនណាស់ទៅលើអ្នកដែលមិនធ្លាប់ទទួលបានយុទ្ធធរនៅក្នុងលោកនេះវាមិនតានមិនដែលធ្លាប់បានគឺថាយើងបានផលប្រយោជន៍ទៅលើអ្នកអយុត្តិធម៌ទាំងអស់នោះអញ្ចឹងយើងមិនចាំបាច់ឲ្យអ្នកណាខ្វល់ខ្វាយពីអ្នកណាទេឲ្យតែផលប្រយោជន៍ទៅប្រពលសិទ្ធឬក៏ជូនទៅដល់អ្នកដែលមិនធ្លាប់បានទទួលនៅផលវិជ្ជមានហ្នឹងអាហ្នឹងជាការងារយើងត្រូវធ្វើតទៅទៀតមិនចាំបាច់ ក្រែងចិត្តណាអីទេប្របងណានិយាយទៅយួនខ្លាចតអ្នកនិយាយហ្នឹងតាគេខ្លាចតអ្នកនិយាយហ្នឹងតាអូពីព្រោះយួនវាប្រើអាល្បិចនិយាយហ្នឹងហើយដែលដែលដណ្ដើមយកយើងដូចដូចអាត្មានិយាយមិញអញ្ចឹងណាគឺថាគេចេះតែប្រកាសថាអាណានិគមឆ្លៀនពៀន បងប្អូនយើងនៅខាងត្បូងហើយពីអស់ពីប្រាំងមកដល់អាមេរិកអីចឹងគេប្រកាសថារបស់គេក្នុងពេលដែលរបស់នឹងមិនមែនរបស់គេគេហ៊ានប្រកាសអញ្ចឹងកើតហ្នឹងអានោះវានិយាយដដែលដដែលព្រោះការតវ៉ាវាដោយកម្លាំងប្រដាប់អាវុធប្រយុទ្ធគ្នាដោយកម្លាំងបាយនេះមួយក្តារមួយដោយលិខិតស្នាមតវ៉ាដោយលិខិតស្នាម និងមួយទៀតយើងតវ៉ាដោយពាក្យសម្ដីពាក្យសម្ដីណាពាក្យសម្ដីវាមិនសូវបានទេមកអំពីតវ៉ាច្រើនតែគេបំបត្តិមាត់បានអីខ្មែរយើងមានសុភាសិតមួយ ថាកុំស្លាប់ដោយពស់កុំអោយរស់ដោយកង្កែបណាដែលនិយាយតារិះគន់ដូចថាគេមាន ប្រយោជន៍ក៏រិះគន់គេដែរហ្នឹងអានោះគេហៅរស់ដោយកង្កែបហើយដែលមិននិយាយនោះ នោះហៅថាស្លាប់ដូចពស់បំពីសัตว์ពស់ស្លាប់អត់មាន លឺសូរសំឡេងទេអ្នកណាវាយវាវាឈឺយ៉ាងម៉េចក៏វាអត់ចេញសំឡេងស្រែកកៅទេពស់មានដែលមានសំឡេងណាអត់ទេស្លាប់ទៅព្រមបីតែសំឡេងមួយងាក់ក៏ព្រានផងមកទោសសត្វពស់នេះគឺជាសត្វមួយដែលអភ័ព្វបំផុតអានេះចាស់ចាស់គាត់ថាកុំអោយស្លាប់ដូចពស់កុំអោយស្លាប់ទៅដោយអត់សំឡេងនោះក៏ប៉ុន្តែ ក៏មិនត្រូវរស់ដោយកង្កែបដែរដែលមានសម្លេងហើយ បំផ្លាញសេចក្តីសុខគេឯងនោះសរសែកចូលទៅក្នុងរន់ក្តាមសរសែកចូលទៅក្នុងរន់នេះនោះស្រែកហើយអ្នកទៅខ្វានឹងខ្វាដោយមកតង្កែបដោយតក្រាមនឹងបដ ாய் វាអញ្ចឹងទៅបំផ្លាញគេទៀតណាកុំឲ្យរស់អញ្ចឹងហើយនៅតែក្នុងដងនឹងគិតថាដងនឹងវាជាចក្រវាលមួយធំហ្នឹងអញជាមហាអំណាចនៃចក្រវាលច្រឡំអញ្ចឹងនោះអញ្ចឹង គាត់ថាចេះពិតប្រកបមានតែអីវាច្រឡំថាខ្លួនចេះហ្នឹងអាហ្នឹងពិបាកពិបាកណាស់បាទបិទទៅបិទទៅនៅក្នុងโลกនេះយើងមើលមើលទៅយើងយើងយើងមើលឲ្យវាបើកទលំទលាយទៅមុខបន្តិចទៀតយើងឃើញថាប្រជាជនខ្មែរយើងមិនតន់សូវឲ្យតម្លៃទៅលើអ្នកដែលនិយាយការពិតនឹងប្រហែលទេ មកអំពី មនុស្សមួយចំនួននៅក្នុងប្រទេសខ្មែរយើង នៅ មានការងារយល់ច្រឡំត្រង់កន្លែងអាប្រព័ន្ធព័ត៌មាននឹងហើយដែល ជាការងារនាំនៅផលប្រយោជន៍ធំធេងខ្លាំងណាស់សម្រាប់ជួយគណិតជួយនៅអឺមនុស្សទុនខ្សោយភាកច្រើនមនុស្សទុនខ្សោយដែលបានទទួលនៅលទ្ធផល អឺមនុស្សធម៌នៅលើពិភពលោកនឹងគេជួយបាន អាស្រ័យទៅលើសម្លេងសារព័ត៌មានហ្នឹងតើសារព័ត៌មានបងមើលមើលពេលដែលបុគ្គលមួយចំនួនដែលអស់សង្ឃឹមហើយបានមកស្រែកហៅភាសារព័ត៌មានជួយឲ្យជួយផ្សព្វផ្សាយទៅដើម្បីសាធារណជនឮនេះឃើញទេអញ្ចឹងសារព័ត៌មានហ្នឹងគឺថា សំខាន់ណាសម្រាប់ឲ្យអ្នកដែលអស់អស់ក្តី សង្ឃឹមជាពិសេសដូចខ្មែរក្រមអញ្ចឹងខ្មែរក្រមដល់ថ្នាក់ដល់យើងថា កម្ពុជាគេបោះបង់យើងចោលអស់យើងអស់ក្តីសង្ឃឹមហ្នឹងមានសង្ឃឹមណាក្រៅពីយើងឡើងទៅយកទស្សនៈរបស់យើងយកគំនិតរបស់យើងយកការពិតរបស់យើងទៅស្រែកឲ្យអន្តរជាតិជួយយើងមានអីក្រៅពីស្រែកហ្នឹងយើងមានអីក្រៅពីធ្វើការងារដោយសន្តិវិធីអាអហិង្សាទាំងអស់ហ្នឹងដើម្បីឲ្យគេជួយយើងហើយចុះបើយើងមិនស្រែកទៀតព្រះអង្គលើកឡើងមកអញ្ចឹងថាយើងមិនស្រែកមានអ្នកដតីហ្នឹងគេលួចស្រែកគេលួចស្រែកចំនួនយើង ហើយតែគេស្រែកហើយគេបានផលហើយអញ្ចឹងយើងគួរតែរៀនសូត្រអំពីការស្រែករបស់ពួកយើងសប្តាហ៍ហ្នឹងឲ្យបានច្រើននឹងតទៅទៀតមិនត្រឹមតែយើងធ្វើតែ KKCC ឬក៏ក៏ VOKK ទេបើមានកន្លែងណា បញ្ជីសកម្មភាពធ្វើការស្រែកដោយពួកយើងអញ្ចឹងអាហ្នឹងគឺរឹតតែការល្អទៀតហើយបើបើល្អប្រសើរទៀតស្រែកពីកម្ពុជាក្រមនឹងជីងមកទៀតបានកាន់តែល្អអាហ្នឹងជាចំណុចដែលយើងឃើញ ថាបុគ្គលដែលទីទានហ្នឹងគាត់អត់តន់យល់នៅចំណុចអស់ទាំងហ្នឹងទេ បើគាត់យល់ថាមនុស្សដែលគ្មានយុទ្ធធរទាំងអស់ហ្នឹងវាត្រូវការការសម្រេចហើយការសម្រេចហ្នឹងបានលឺសូរដល់អ្នកដែលជួយអ្នកដែលជួយហ្នឹងគាត់ជួយតាមរយៈយើងស្រែកហ្នឹងឯងតែបើថាយើងអត់មានស្រែកទៀតចាប់ហើយយើងសម័យយើងដាច់ក្តីរត់ចេញពីស្រុកមកដល់ឥឡូវដោយសារដោយសារអព័រមានคล้ายคล้ายហ្នឹងហើយដែលធ្វើឲ្យយើងហ្នឹងស្លាប់មនុស្សគ្រប់ចំនួនទាំងអស់ហ្នឹងខ្មែរយើងកម្ពុជាក៏អញ្ចឹងដែរអាការងារទទួលព័ត៌មានមិនពិត អាការងារមិនទទួលបានព័ត៌មានអាការងារស្ដាប់ឮតែមនុស្សកុហកនឹងហើយដែលធ្វើឲ្យអឺប្រជាជនខ្មែរយើងវាវិនិច្ឆ័យអន្តរាយជាច្រើនលានណាស់ហ្នឹងគឺអាស្រ័យនៅលើព័ត៌មានទាំងអស់ដែលយួនគេស្រែកប្រទេសដតីគេធ្វើបំពេញមកលើយើងហើយយើងមិនទទួលបានអាព័ត៌មានពិតហ្នឹងយើងយើងចេះតែស្ដាប់នៅអាព័ត៌មានคล้ายៗមួយចំនួនតែរឿងពិតរបស់យើងយើងមិននាំគ្នាចូលស្ដាប់ហើយយក ចំណុចដែលល្អល្អដែលយើងកំពុងតែនិយាយហ្នឹងយកទៅវិភាគឲ្យគិតមើលថាតើយើងនិយាយហ្នឹងដើម្បីអីការគិតការពិចារណាហ្នឹងយើងនិយាយមិនមែនយកពាក្យយើងទៅធ្វើទេគឺយកពាក្យយើងទៅពិចារណា ដើម្បីរកចំណុចមួយឲ្យធ្វើដល់ខ្លួនឯងអាហ្នឹងជាការងារដែលយើងចង់បានឲ្យប្រជាជនខ្មែរក្រមហ្នឹងគាត់ទទួលយកនៅអាចំណុចអស់ទាំងហ្នឹងមិនមែនយើងនិយាយទាំងចឹងហើយហើយយកទៅយកអាការងាររបស់យើងនិយាយយកទៅធ្វើចឹងទេវាស្របវាស្របទៅតាមអាប្រព័ន្ធ រស់នៅរបស់ប្រជាជនយើងនៅកម្ពុជាក៏មិនត្រូវការធ្វើអីហើយយកទៅតាមនឹងទៅយកទៅឲ្យឆ្នៃកែនឹងធ្វើទៅតាមនឹងទៅវានឹងបានផលប្រយោជន៍អស់ទាំងនឹងមកហើយជាមិនខានទេកុំឲ្យយើងអ្វីដែលយើងនិយាយចេះតែថាយើងបាននិយាយមិនធ្វើតើសួរថាអាការធ្វើហ្នឹងវាមិនមកពីការគិតមុនហើយគិតហើយមិនធ្វើទេអញ្ចឹងពួកយើងនេះបានគិតឃើញថាអញ្ចឹងបានយើងយកមកនិយាយប្រាប់ឲ្យអ្នកធ្វើនឹងធ្វើទៅ អាហ្នឹងជាចំណុចដែលយើងចង់បញ្ជាក់ទៅលើអ្នកទីទានហ្នឹងតែប៉ុណ្ណឹងបងហើយមានអីថែមទេបងវឿងដឹកគុណសវណ្ណបញ្ញាលោកដូចជាស្ទះស្ទះហើយបងបងអឺប៉ានិយាយទៅនឹកឃើញនៅក្នុងប្រសាសនាសម្មាសម្ពុទ្ធលោកម្លឹកបញ្ញាកើតពីការស្ដាប់ បញ្ញាកើតពីការគិតបញ្ញាកើតពីការត្រេះរិះអញ្ចឹងណា ចឹងបញ្ញាកើតពីការស្ដាប់វាតល់តែមានអ្នកនិយាយបានបញ្ញាដែលកើតពីការស្ដាប់នោះកើតមកអញ្ចឹងណានៅក្នុងពុទ្ធបន្ទូលរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គសរសើរទៅដល់ប្រព័ន្ធផ្សព្វផ្សាយនឹងហើយប្រព័ន្ធផ្សព្វផ្សាយពីដើមវាមានស្អីត្រូវតអង្គុយហើយត្រូវទៅដើរទៅនិយាយទៅដល់កន្លែងឥឡូវយើងមានប្រព័ន្ធផ្សព្វផ្សាយហើយ យើងអាចផ្សព្វផ្សាយបានពីចម្ងាយឲ្យគ្នាអញ្ចឹងទៅ យើងគិតថានេះជាការត្រឹមត្រូវដែលព្រះសម្មាសម្ពុទ្ធសរសើរថាបញ្ញាកើតពីហេតុ3យ៉ាងហ្នឹងណាសុតមយៈបញ្ញាចន្ទមយៈបញ្ញាភាវនាមយៈបញ្ញាណាបញ្ញាកើតពីការស្ដាប់ព្រោះតលតាមានអ្នកនិយាយបានបានអ្នកស្ដាប់នោះវាមានបញ្ញា ហ្នឹងលោកមិននិយាយថាបញ្ញាកើតពីការនិយាយទេលោកថាបញ្ញាកើតពីការស្ដាប់តែតើការស្ដាប់របស់អ្នកនិយាយហ្នឹងយើងស្ដាប់វាម៉េចយើងស្ដាប់យកអាកន្លែងណាដែលល្អទៅណាបន្តិចកុំថាអូអ្នកនិយាយហ្នឹងវាមិនវាធ្វើបានសុទ្ធទាំងអស់វា100%អត់ទេ ខ្មែរយើងមានពាក្យខ្មែរយើងថាពុតគ្រូកំត្រាប់ច្បាប់គ្រូឲ្យយកអញ្ចឹង អ្វីដែលល្អយើងយកទៅហើយដែលមិនល្អនោះកុំយកបន្តិចលោអ្នកនិយាយនឹងឃើញអ្នកនិយាយនឹងទៅធ្វើខុសហើយចុះថាអូថ្ងៃមុន បកាយណាគាត់និយាយឲ្យគេស្ដាប់វាមិនមែនថាយើងឋិតនៅក្នុងបរិសុទ្ធស្អាត100%ណាបុគ្គលនៅលើលោកនឹងអត់មានណាស្អាត100%ទេ លើកលែងតែប្រសម្មាសម្ពុទ្ធមួយអង្គចេញសម្មាសម្ពុទ្ធគឺជាហៅថា perfect បុគ្គល គឺតែបុគ្គលដែលម៉ត់ម៉ងស្អាតបរិសុទ្ធអត់មានទេអត់មានតោះទេនឹងនឹងសម្មាសម្ពុទ្ធតែមួយអង្គគាត់ក្រៅពីលោកអត់មានអត់មាន អ្នកណា perfect ទេមកពីហេតុអីបានថាលោក perfect មកពីលោករកដោយខ្លួនលោក លោករកឃើញដោយខ្លួនលោកហើយយកមកប្រាប់យើងហើយស្អីដែលភាសាមហាសម្ពុទ្ធធ្វើ គឺអត់ខុសចឹងជួនកាលរបស់ហ្នឹងមានប្រយោជន៍មិនត្រូវពេលអត់មានទូទៀតអត់ប្រាប់ទេ ផ្ដល់តែប្រយោជន៍ធំមកគឺថាហេតុមានគ្រប់គ្រាន់បានព្រះអង្គមានបន្ទូលអត់មានហេតុគ្រប់គ្រាន់អត់មានបន្ទូលទេណាសម្មាសម្ពុទ្ធដឹងអញ្ចឹងគឺថាម៉ត់មកហ្មងតើមានហេតុទេមានផតាងទៀតមួយចំនួនមានផតាងទៀតគេហៅថាអឺ perfect នៅលើសកលលោកហ្នឹង មានតែតួអង្គព្រះសម្មាសម្ពុទ្ធមួយអង្គគាត់ក្រៅពីនោះអត់ទេ ហើយកុំថា nobody perfect អត់ទេខុសហើយមានណា អ្នកដែលគេ perfect ហ្នឹងគឺតួអង្គព្រះសម្មាសម្ពុទ្ធហ្នឹងហើយអ្នកអរិញភាសាអង់គ្លេសហ្នឹងគេគេអត់មានព្រះត្រាស់ដឹង គេមិនទាន់យល់នៅហៅថាសច្ចធម៌ពិតប្រកបណាស្អីដែលគេមិនទាន់ជ្រាបច្បាស់នៅពុទ្ធបន្ទូលរបស់ព្រះសម្មាសម្ពុទ្ធបាន គេប្រើពាក្យថា nobody perfect ហ្នឹងប៉ុន្តែមានតួអង្គសម្មាសម្ពុទ្ធអញ្ចឹងណាលោកចង់មាន ប្រាប់ឲ្យដឹងហ្នឹងឲ្យដឹងអញ្ចឹងស្ដាប់ស្ដាប់កន្លែងណាដែលជារបស់មានប្រយោជន៍ណាមានមានលឺសូឲ្យចេះតែជឿមិនមើលក្បួនឲ្យចេះតែជឿទេឥឡូវឧទាហរណ៍ដូចយើងថាបបួលនាំឲ្យសិក្សាអំពីប្រវត្តិសាស្ត្រអញ្ចឹងវត្តសាស្ត្រជួនកាលទៅសិក្សាវត្តសាស្ត្រយួនរសេអានឹងអត់ត្រូវទេណាកុំណាទៅសិក្សាវត្តសាស្ត្រយួនរសេនឹងហើយបណ្ដោយ គឺថាវាមករួបរวมជួយកសាងវាជាអ្នកបូជាកម្លាំងកាយឈាមសាច់ស្រស់ឈាមសះដើម្បីស្ថាបនាទឹកដីយើងនឹងជាមួយយើងដែរវាមកសរសេរបញ្ចូលបញ្ចូលអញ្ចឹងសំសំឥឡូវហ្នឹងវាចាំថាវានឹងពូជមោអ្នកកសាងដែនដីសណ្ដោទលេមេគង្គនឹងដែរមកវាថាវាមកហ្នឹងវាកន្លែងហ្នឹងអត់មានទេនិយាយតែផ្ដាសោះវត្តមាន វាទៅមាន400ឆ្នាំខ្មែរយើងមាន ជាង2000ឆ្នាំមុនគ្រិស្តសករាជទៅទៀតនិយាយនេះឲ្យយល់អាតហ្នឹងបានថាការរៀនហ្នឹងក៏ត្រូវរៀនប្រយ័ត្នប្រយែងដែរតិចបបួលថាឲ្យទៅរៀនប្រវត្តិសាស្ត្រទៅមើលប្រវត្តិសាស្ត្រយួនថ្មីថ្មីនឹងទៅសេបានទេកុំមើលប្រវត្តិពីដើមពីដើមអ្នកប្រាជ្ញបារាំងសរសេរឬមួយក៏អ្នកប្រវត្តិសាស្ត្រយួនដែលដែលដែលគេសរសេរច្បាស់លាស់ គេគេមិនប្រកែប្រកាន់អីគេថារបស់មកដណ្ដើមរបស់គេឲ្យដឹងថារបស់ដណ្ដើមរបស់គេអានឹងច្បាស់អញ្ចឹងនឹងមើលអញ្ចឹងវាប្រហែលមាន2 3នាក់ដែរសរសេរពីសម័យមុនគេសរសេរច្បាស់លាស់នោះអ្នកប្រវត្តិសាស្ត្រពិតប្រកបតែអ្នកប្រវត្តិសាស្ត្រឥឡូវអ្នកប្រវត្តិសាស្ត្រនយោបាយអ្នកប្រវត្តិសាស្ត្រលេបទឹកដីយើងដល់ឲ្យវាទៅសេបំលែងបំផ្លែងធ្វើឲ្យយើងនឹងច្រឡំអញ្ចឹងប្រយ័ត្នប្រយែងរឿងហ្នឹងសូមផ្ដាំប៉ុណ្ណឹង ណាអឺមួយទៀតកូនចាស់បានលើកឡើងត្រង់ចំណុចគេហៅថា ធម្មទានឈ្នះអត់ទានទាំងពួងប៉ុន្តែនៅមកឃ្លាមួយទៀតគេថា ធម្មរស់ឈ្នះអស់រស់ទាំងពួងរស់ហ្នឹងក៏ចង់និយាយថាពេលណាដែលយើងបានស្ដាប់ដោយបង្តាំងបានលើកឡើងអញ្ចឹងតោះតែយើងបានស្ដាប់ទៅបើយើងដឹងព័ត៌មានអាហ្នឹងរស់រស់រស់រស់នៃការទទួលបាននូវព័ត៌មានណារស់ហ្នឹងគឺរស់នៅសេចក្តីថ្លៃថ្នូររស់នៅរឿងពិត មិនមែនរស់នៅបានរស់ជាតិទេណែមិនមែនរសជាតិបានអាស្រ័យការហូបចុកនឹងហើយបានឆ្ងាញ់នឹងវាមិនអញ្ចឹងទេក៏ប៉ុន្តែអានេះវាជាការងាររសឆ្ងាញ់មួយដែរនៅក្នុងអាចជំងឺខួរក្បាលមានន័យថាប្រព័ន្ធខួរក្បាលយើងនឹងត្រូវការរសរសជាតិមួយដែរបើកាលណាយើង ស្ដាប់នៅរសមួយតែទៅតាមប្រព័ន្ធ ផ្សព្វផ្សាយដោយព្រះអង្គលើកឡើងមកអញ្ចឹងថាបើយើងមើលតែសភពប្រវត្តិសាស្ត្រคล้ายៗវាទទួលបានអារសជាតិคล้ายៗហ្នឹងនៅក្នុងក្បាលយើងហើយហើយបើថាយើងទទួលបានអាព័រមៀនដោយយើងកំពុងតែសម្ដែងនេះចាត់ទុកថាព័រមៀនហ្នឹងมันคล้ายៗទេពីព្រោះយើងធ្វើដោយសុខចិត្តយើងធ្វើដោយការកម្លាំងបូជាសម្រាប់ជាតិពិតប្រកបហើយយើងយកភាពពិតទាំងអស់ទាំងបច្ចុប្បន្ននឹងផង ទាំងតួនាទីរបស់អង្គការសហជីវជាតិគេធ្វើផងទាំងប្រវត្តិសាស្ត្រពិតប្រកបរបស់ខ្មែរនឹងផងយកមកគុំចូលគ្នាទាំងអស់ដើម្បីសម្ដែងទៅជាជាមធ្យោបាយមួយជាជាចំណុចមួយដែលសំខាន់សម្រាប់ជូនទៅអារសជាតិទាំងអស់ដែលខ្មែរយើងកំពុងតែចង់សោយនៅអារសជាតិទាំងអស់ហ្នឹងឯងនឹងនឹងនឹងជាចំណុចមានរសមួយទៀតសម្រាប់នៅសេចក្តីថ្លៃថ្នូររឿងពិតប្រកបនៃការរស់នៅរបស់មនុស្ស ដែលទៅតាមអាប្រព័ន្ធផ្សព្វផ្សាយជាសារព័ត៌មានហ្នឹងដែលជាតួនាទីនៃការរស់នៅនៅក្នុងភាពជាមូលដ្ឋានហ្នឹងហ្នឹងអាហ្នឹងអាហ្នឹងចូលជាចំណុចទី3ទី4ដែរហើយបងអាហ្នឹងកណាលើកឡើងប៉ុណ្ណឹងឲ្យឲ្យយល់ថាសេចក្តីអឺថ្លៃធ្នូរបស់មនុស្សវាបានមកពីការស្ដាប់ទៅតាមប្រព័ន្ធព័ត៌មានហ្នឹងសំខាន់គឺគេផ្ដាល់មកពី អង្គការសហជីវជាតិហ្នឹង ឲ្យមនុស្សទាំងអស់ហ្នឹងត្រូវទទួលបាននៅអាការសិទ្ធទាំងឡាយដែលស្ដាប់ទៅតាមព័ត៌មានទាំងអស់ហ្នឹងហើយជាពិសេសអាព័ត៌មានហ្នឹងបានហើយពិចារណាផងឲ្យជិញជាការកើតឡើងនៅបញ្ញានោះបើកណាយើងស្ដាប់តែព័ត៌មានហើយស្ដាប់អារបៀបព័ត៌មាន គេប្រើអាព័ត៌មានជេបចោគ្នាតាមអ៊ីនធឺណិតតាមប្រព័ន្ធបណ្ដាញសង្គមអីហ្នឹងចេះតែ live share live share អាហ្នឹងវាអត់មានស្អីទេវាចូលតែ គ្រឿងអឺលំបាកកើតទុកនៅក្នុងអាគ្រូនៅក្នុងនៅក្នុងគ្រួក្បាលនៅក្នុងគ្រួសារតែប៉ុណ្ណោះទេវាគ្មានបានចម្រើនទេទេអាហ្នឹងប្រព័ន្ធស្ដាប់គេដែរប៉ុន្តែស្ដាប់បាន តែអាសវេះណាស្ដាប់បានតែអាសវេះកន្លេសណាវាគ្មានស្ដាប់បាននៅអ្វីដែលអាចហៅថាកើតបញ្ញាបានទេកណាណា មួយទៀតដែលនៅក្នុងប្រព័ន្ធនៃខួរក្បាលរបស់យើងនេះវាមានទទួលបានរសរសជាតិ2យ៉ាង គេហៅ ថា មួយផាសាហាអាហារបានអាហារ4យ៉ាងបងគ្រូគ្រូចាស់អាមួយផាសាហា5ហ៎អឺនិយាយទៅមកតួកកយើងហ្នឹងគាត់មហាអំណាចហ្នឹងវាត្រូវការអាហារទាំងអស់ហ្នឹងហើយចាំបាច់ដូចគ្នា មិនដាច់ដោយឡែកតណ្ហាទេណាណាមិនដាច់ដោយឡែកតណ្ហាទេចឹងហើយមានមានពេលខ្លះពួកវាឆ្លោះគ្នាអាចចំោះនេះអាចចំោះនេះរករឿងគេមុនគេវាថាវាធ្វើការរហូតមាត់នោះឈប់ទំពាក៏វាធ្វើការអាភ្នែកនោះបាត់ភ្នែកក៏វាធ្វើការអាតិចឈប់ស្ដាប់ឈប់អីក៏វាធ្វើការវានៅតែឈីឆតឈីឆតអញ្ចឹងអញ្ចឹង ឆ្លោះគ្នាដណ្ដើមគ្នារត់ទៅនឹងនៅក្នុងរឿងមួយ ជារឿងកតិលោកកតិលោកធៀបកតិធលោកបញ្យលបញ្យលអំពីការបែកសាមគ្គីនៃវិញ្ញាណទាំង5ហ្នឹងវាអត់ដឹង ថាតម្រូវការខុសខុសគ្នាមុខនីតិខុសខុសគ្នាអញ្ចឹងវាអត់មាន ដឹងខ្យល់អីណា វាគិតតែរុញចេញរុញចូលអញ្ចឹងទៅ ប៉ះកន្លែងណាដែលដែលមិនល្អវាបញ្ជាមកខួរក្បាលដូចតែគ្នាហ្នឹងវាថាកន្លែងនេះវាអត់ជួយចិត្តវាចឹងហើយបញ្ជាខួរក្បាលខួរក្បាលទៅប្រាប់ជើងថាណាឯងដើរទៅកន្លែងផ្សេងចឹងអាមួយនេះអត់ជួយចិត្តអាខ្លាំងហ្នឹងទេចឹងឥឡូវភ្នែកភ្នែកក៏វាចាំបាច់ដែរគុណវាចាំបាច់ដូចគុនតាំងនិយាយមិញហៅថា សោតាហាហ្នឹងណា ព្រះអង្គមានទូលសួរពីរឿងណែអីរស់នៃ ប្រធណាធម្មរស់ឆ្នេះអស់រស់តែពួងរស់នឹងសុក្រិតហៅថារស់សុក្រិតរស់ដែលអាចប៉ះពាល់ទៅដល់តងបេះដូងរស់ដែលនាំមកឲ្យនៅសេចក្តីសុខពីព្រោះអានេះសំខាន់ណាស់អានេះអានេះសឹងតែក្លៀនក្លៀនរហូតហ្មងណាបងក្លៀនហ្មង ហើយឃ្លានសិតតែផ្អែមល្ហែមលួងលោមបបោះអង្អែលថ្នមផ្អែមជូរចិត្តណាអណ្ដាតនេះក៏អញ្ចឹងដែរស្អីផ្អែមជូរចិត្តប៉ុន្តែអានេះបើអ្នកដែលជួយចិត្តតែផ្អែមហ្នឹងដល់ដល់ឡប់ទៅស្ដាប់តែផ្អែមផ្អែមហ្នឹងមិនដឹងថាអណ្ដាតពិតតែអណ្ដាតខ្លាំងខ្លាយទៀតជួនកាលអណ្ដាតអ្នកខ្លះចេញមកសុទ្ធតែស្គរប៉ុន្តែមិនមែនទេមិនមែនបានន័យថាស្គរណា ណាខ្ញុំ7ក៏មានដែរនោះអាជប៉ុនងក់ក្បាលហៃហៃហ្នឹងហៃប្រែថាយ៉េសហ្នឹងបើអាយ៉េសខ្លះហ្នឹង not not always mean yes ក្នុងក្នុងប្រទេសជប៉ុនគេប្រាប់អញ្ចឹងគេថាប្រយ័ត្នអាជប៉ុនថាហៃហៃអាយ៉េសយ៉េសហ្នឹង yes not always mean yes ហ្នឹងអញ្ចឹងសំដីផ្អែមល្ហែមក៏ដោយគឺថាស្ករចេញមកហ្នឹងពេលខ្លះទៅប្រកបទៅដោយជាតិពឹសនៅក្នុងស្ករហ្នឹងក៏មានដែរ ជាតិពុលនៅក្នុងស្ករហ្នឹងក៏មានដែរឲ្យប្រយ័ត្នបានអីការស្ដាប់ដែលដែលនាំឲ្យមានប្រយោជន៍ហើយទទួល បានរសពិតប្រកបគេហៅថា រសនៃអឺរបស់ដែលពិតប្រកបនោះយើងត្រូវចេះបែងចែកណាវាដូចតណ្ដាតទំពាអាហារទៅអារបស់ណាតំណងត្រង់ផ្អូមហើយមើលថាដល់មិនស្រួលពោះវាអត់ហូបទេវាអត់ទទួលទានទេ អត្តជាតិនេះក៏ដោយភ្នែកនឹងក៏ដោយប៉ុន្តែនិយាយនឹងជាទូទៅវិញ្ញាណទាំង5ហ្នឹងវាមិនមែនធុងសម្រាមទេយើងកុំចេះតែញាប់អាមាត់យើងហ្នឹង ថាកាពះយើងមិនមែនធុងសម្រាមទេអាក្លិនច្រមុះចូលទៅក្នុងខ្លួនយើងក៏មិនមែនធុងសម្រាមដែរអាភ្នែករបស់យើងហ្នឹងក៏មិនមែនធុងសម្រាមដែរកុំចេះតែមើលមើលរបស់ស្អុយក៏ក្រិចក៏ខ្វាក់អីហ្នឹងកុំចេះតែមើលអាហ្នឹងក៏អញ្ចឹងដែរកុំស្ដាប់ស្អីដែលជា របស់សម្រាម ស្ដាប់របស់ ដែលមានសេចក្តីថ្លៃថ្នូរឲ្យវាមានជាប្រយោជន៍ណាកុំគិតថាយើងចេះតែនិយាយភាសាមួយពោះយើងមិនមែនធំសម្រាមកុំចេះតែញាត់អានោះភាសាសាមញ្ញអ្នកណាក៏និយាយបានដែរគេដឹងគ្រប់តែគ្នាប៉ុន្តែច្រមុះនេះភ្នែកនេះត្រចៀកនេះក៏មិនមែនធំសម្រាមដែរកុំចេះតែញាត់កុំចេះតែញាត់រូបឲ្យវាឃើញអារូបឆ្លោះគ្នា រូបអត់សម្លេងណាគ្នានឹងសិតតែសម្លេងធំសម្រាមកំញាត់ទៅឲ្យវា តែញាត់យូរទៅអាតិចនឹងវាស្អុយទៅបងវាទៅជាតិចធំសម្រាមចេះតែញាត់យើងចេះតែញាត់យើងមិនញាត់របស់ដែលថ្លៃធ្នូដែលបង្កើតឲ្យទៅជារះស័កនោះឲ្យទៅជាធម្មរស់នោះវាមិនមែនណាអញ្ចឹងណាអញ្ចឹងបាទនៅក្នុងនៅ នៅក្នុងអភិធម្មលោកបានសម្ដែងដែរថាព្រះអង្គបានសម្ដែងថាទ្វិបញ្ចវិញ្ញាណអញ្ចឹងទ្វិបញ្ចវិញ្ញាណហ្នឹងវិញ្ញាណយើងទាំង5ហ្នឹងវាអាចคลายទៅជាវិញ្ញាណទាំង10វិញ្ញាណ1វិញ្ញាណល្អវិញ្ញាណ1វិញ្ញាណអាក្រក់អញ្ចឹងវាមានល្អអាក្រក់ចូលតាមមាត់ហើយក៏មានល្អអាក្រក់ចូលតាមច្រមុះនិងភ្នែកតិចផងដែរអញ្ចឹងមិនមែនថាមកគូមកគូអានឹងទ្វិទ្វិនឹងមកពីមកគូមកគូ វាមានមួយគូទុយបញ្ញាវិញ្ញាណហ្នឹងមាន10ចែកជាងជា5គូហ្នឹងហើយគូទាំងអស់ហ្នឹងអ្វីក៏បញ្ចូលទៅដែរប៉ុន្តែយើងត្រូវដឹងច្បាស់ថាអា5នោះមិនមែនជាល្អសម្រាប់យើងទេណាអា5ហ្នឹងគឺជាកន្លែងតួនាទីមួយដាក់នៅវត្ថុអាក្រក់5មួយទៀតដែលកន្លែងដាក់នៅវត្ថុល្អអញ្ចឹងជាពិសេសនេះយើងត្រូវយល់ដឹងកន្លែងហ្នឹងចំណុចអស់ទាំងហ្នឹងស្ដាប់ព័ត៌មានមិនមែនចេះតែស្ដាប់ព័ត៌មានគ្រប់ទាំងអស់ព័ត៌មានណាក៏ស្ដាប់ដែរ ព័ត៌មានណាអាចកុំស្ដាប់គួរណាតែកុំស្ដាប់ណាកន្លែងណាគួរហាត់ក្លិនកុំគួរហាត់ក្លិនក៏ត្រូវតែដឹងឲ្យច្បាស់ដែរយើងយើងភាកច្រើនមនុស្សខ្លះមិនដើរទៅដល់កន្លែងគំនរសម្រាមយកដៃបិទច្រមុះមានគ្រប់តែគ្នាទាំងអស់ព្រោះខ្លួនឯងបានដឹងច្បាស់ថានេះកន្លែងហ្នឹងជាតួនាទីរបស់ច្រមុះចឹងហេតុអីមិនបិទភ្នែកចឹងឯងមិនបិទមាត់មិនបិទត្រចៀកមានអ្នកខ្លះបិទច្រមុះ ពួកបាត់ច្មោះដឹងថាច្មោះហ្នឹងវាតួនាទីវាវាចាប់ដើមហាត់យកអាក្លិនហ្នឹងហើយណែអ្នកដែលគេយល់គេថាណែអាកន្លែងតួនាទីច្មោះហ្នឹងគឺវាហាត់ក្លិននៅអាគំរួសម្រាមហ្នឹងហើយគំនួសម្រាមហ្នឹងមនុស្សបានដឹងច្បាស់ថាវាស្អុយនៅទីនោះអញ្ចឹងទេព័ត៌មានក៏អញ្ចឹងដែរយើងត្រូវដឹងឲ្យច្បាស់ថាមិននឹងចូលព័ត៌មានហ្នឹងត្រូវដឹងថាព័ត៌មានហ្នឹងស្អុយឬក៏ព័ត៌មានហ្នឹងគ្រប់យើងទល់ល្បិតច្មោយើងទល់ល្បិតភ្នែកឬយើងទល់ល្បិតត្រចៀកហ្នឹងតែម្ដង អញ្ចឹងព័ត៌មានទាំងអស់ដែលយើងនិយាយមកវាតាក់ទងជាមួយនឹងវិញ្ញាណ2ទី1ភ្នែកទី2ច្រមុះទេអញ្ចឹងកន្លែងណាយើងបិទក៏បិទទៅកន្លែងណាយើងស្ដាប់ក៏ស្ដាប់ទៅបើយើងស្ដាប់បានយើងយកទៅប្រើបញ្ញាដើម្បីឲ្យវាកើតឡើងនឹងភ្នែកគឺចឹងដែរយើងមើលយើងមើលទៅក៏ប៉ុន្តែអ្វីដែលយើងកុំមើលយើងគួរណាកុំមើលតើកាលណាយើងមើលច្រើនអាអាសវេះកន្លែងហ្នឹងវាទាញយើងចូលទៅកន្លែងហ្នឹងឯង មនុស្សកណាធ្វើរឿយរឿយរឿយរឿយរឿយរឿយនៅចំណុចអាក្រក់ហ្នឹងវាខ្លាចទៅជាបុគ្គលអាក្រក់ហើយហើយមនុស្សដែលធ្វើអារឿងល្អរឿយរឿយរឿយរឿយអារឿងអាក្រក់ហ្នឹងវាច្បាស់ជារលត់សូន្យទៅហើយអញ្ចឹងសេចក្តីល្អនេះវាបានមកពីការលះបង់អាក្រក់តើហើយសេចក្តីអាក្រក់នេះវាបានមកការមើលអាក្រក់ច្រើនតើលះបង់ល្អហ្នឹងឯងវាបានអាក្រក់ហ្នឹងឯងនឹងជាចំណុចឆាវតាទុយបញ្ចវិញ្ញាណហ្នឹងឯងដែលវាកើតមកពីអាហ្នឹងអាហ្នឹងដូចជារបៀបដូច memory ដែរ memory របៀបយើង save ដល់ឯកសារមេរោគអញ្ចឹងវាចូលមេរោគវាខូចវាធ្វើឲ្យខូចកុំព្យូទ័រវាស៊ីអស់អាគ្រឿងក្នុងទៅធ្វើឲ្យកុំព្យូទ័រហ្នឹង error បើហើយប្រព័ន្ធកុំព្យូទ័រនេះមួយ ប្រព័ន្ធខួរក្បាលនេះពីអាខួរក្បាលមនុស្សយើងអត់ខុសពីខួរក្បាលកុំព្យូទ័រទេកុំព្យូទ័រតាមការពិតទៅវាជារបស់តេសូនក្នុងហ្នឹងវាគ្មានស្អីទេតែយើងទេ ជាអ្នកបញ្ចូល hardware ឲ្យវាឲ្យយើងបញ្ចូល software ឲ្យវា តែយើងបញ្ចូល software ហ្នឹងឲ្យនឹងឲ្យវាទៅវាទទួលបានអាទិន្នន័យទាំងអស់នៅក្នុង software ហ្នឹងហើយអាទិន្នន័យហ្នឹងវាមានទាំងទិន្នន័យអាក្រក់ទិន្នន័យល្អវាចូលតាមគ្នាតែម្ដងហើយអាទិន្នន័យល្អវាជាការងារសម្រាប់ជួយឲ្យយើងមានការប្រើប្រាស់ហ្នឹងបានល្អប៉ុន្តែឆ្លៀតឱកាសអាទិន្នន័យល្អហ្នឹងដំណើរការអាទិន្នន័យអាក្រក់ហ្នឹងក៏វាធ្វើការងារជាព្យាបាទដល់អាទិន្នន័យល្អល្អទាំងអស់ហ្នឹងដែរយើងដោយព្រះអង្គអញ្ចឹងកំពុងតែ ប្រើប្រើប្រើប្រើសេះតែវាផ្ដាច់យើងអីចឹងទៅមានន័យថាហ្នឹងជាប្រព័ន្ធ website ដែលកំពុងតែជាប់ជាមួយនឹងអាមេរោគមួយចំនួនដែលវាធ្វើយើងស្ទះដំណើរយើងមិនអាចប្រើការបានហ្នឹងយ៉ាងណាមិញនៅក្នុងប្រព័ន្ធទ្វីបបញ្ចវិញ្ញាណយើងក៏ដូចតែគ្នា ដែរប៉ុន្តែកាលណាយើងសិក្សាអំពីអឺរាងកាយរបស់យើងហ្នឹងអឺយូរយូរទៅយូរទៅយើងឃើញថាអូរូបរាងកាយរបស់យើងហ្នឹងវាជាការងារនាំមកផលប្រយោជន៍ឬផលអាក្រក់ហ្នឹងវាមកពីខាងក្រៅទាំងអស់ វាអត់មានវាវាអត់មាននាំមកពីណាអាស្រ័យមករូបកាយរបស់យើងនឹងទៅជាអ្នកផ្ដាល់ផលឲ្យអាមេរោគទាំងឡាយឬក៏សេចក្តីល្អហ្នឹងចូលមកបើកណាយើងមិនមិនផ្ដាល់ឲ្យវាចូលវាមិនចូលទេអញ្ចឹងកុំថាឡើយកុំថាឡើយរូបរាងកាយយើងទាំងមូលហ្នឹងស្អីចង់ចូលបានវាមិនងាយទេលុះត្រាតែយើងហ្នឹងបុគ្គលសិទ្ធឲ្យវាវាចូលហ่ะអញ្ចឹងណាអ្វីក្រោយយើងគ្មានគ្មានគ្មានគោលសោចាក់បិទគ្រប់ខ្លះ វាចាប់ដើមចូលទៅតាមតំណែងចិត្តអំពើចិត្តរបស់វាឯណាអូខេអរគុណណាស់តាំងមើលក្នុង comment ឃើញមាន2 comment មួយច័ន្ទសាងឈ្មោះថាអត្ថន័យរបស់រសជាតិនេះ គឺជាវត្ថុរាហើយជាជាជារឿងរ៉ាវឬក៏ធម្មជាតិដឹងនៅវត្ថុអូហើយយើងខាយថាគុណមើលលោកអ៊ំទាថេនដោយព្រះអរហង្គ ព្រះអរហង្គព្រះអរហង្គណាព្រះអរហង្គនឹងអីគេអរហន្តព្រះអរហន្តមិនត្រូវមែនព្រះអរហង្គទេព្រះអរហង្គហ្នឹងនិយាយតាមភាសាយួនហ្នឹងឯងអរហង្គយួនហ្នឹងហៅសូម្បីតែភាសាប្រះហ្នឹងនិយាយប្រើមិនត្រូវផងយើងមើលទៅគរណាក្មួយក៏ដូចជាកូនក្តីសូមថ្វាយបង្គំពី កម្ពុជាក្រមកយើងខាយព្រះអរហន្ត ព្រះអរហន្តមានព្រះអរហង្គមិនមែនរូបភាពក្នុងព្រះអរហន្តទេណាអយត្រូវពេកទទួលបានទេសាមញ្ញសាមញ្ញអញ្ចឹងទៅបានដូចគ្នាដូចគេដូចឯងអញ្ចឹងទៅអូខេណែឥឡូវយើង បានមួយម៉ោងកន្លះប៉ុណ្ណឹងចាស់អរគុណដល់វាអរគុណហើយប៉ុណ្ណេះចាស់ពីរនាក់ហ្នឹងឆ្លងឆ្លើយគ្នាក៏អាត្មានេះចិត្តតែលោកអឺ គឺគូជាលេខាធិការមជ្ឈមណ្ឌលនោះបានសុខភាពបរិបូរទៅគាត់ចូលរួមជាមួយយើងវិញណាណាគាត់នៅឈឺមិនតាន់ជាចាំអាទិត្យក្រោយក្រោយទៀតមានរៀបចំថាយភិញអីមកថាយភិញញ៉ាំមកហើយតែខ្ញុំខ្ញុំខ្ញុំណាអត់បានអត់មានពេលថ្លៃឡើងហើយអញ្ចឹងចោលជជែកគ្នាសិនទៅរៀបចំ preamble នឹងឡើងទៅ ណាព្រាមបុលលេងបបកថាហ្នឹងគាត់ណាចាំកណាវៃឡើងមកបើអាចស្អែកគុណរៀបចំព្រាមបុលចូលមកតិចតួចក៏បានពីព្រោះមានដែរណាព្រោះយើងរៀបចំព្រាមបុលនឹងមុនជជែកគ្នាបបកថាតែកណាគេតាំងនិយាយថាហេតុផល ដែលនាំឲ្យគេបង្កើតច្បាប់នឹងឡើង ដោយសារហេតុអីហ្នឹងហើយដោយយល់ឃើញថាដោយ ផ្អែកទៅលើដោយអះអាងថាអីចឹងទៅគឺថាគេឃើញហេតុប្រមាណយ៉ាងនោះដែលនាំឲ្យគេបង្កើតច្បាប់នឹងឡើងណាឲ្យមនុស្សមនុស្សយួននឹងឲ្យយល់អញ្ចឹងឲ្យយល់អញ្ចឹងជួនកាលបានទទួលយកទៅហើយប៉ុន្តែធ្វើមិនដឹងទេគុណធ្វើមិនដឹងធ្វើសង្ងំអញ្ចឹងទៅមិនយកទៅផ្សព្វផ្សាយឲ្យខ្មែរឲ្យចាមឲ្យម៉ងតញ្ញាឲ្យដឹងទេ គ្នាគេប្រហែលអ្នកលើនឹងស្ងាត់ស្ងាត់ទាំងទៅណាមិនដឹងក៏មិនដឹងទៅអើយវាជុលចាំដឹងហើយមិនបាច់ឲ្យវាដឹងទេនាំរំខានណាអញ្ចឹងអាហ្នឹងហើយវាតាក់ទងដល់ជាមួយនឹងរឿងបុគ្គលមួយចំនួនដែលគាត់លើកឡើងថាបាន តែនិយាយមិនធ្វើដល់គេពេលដែលគេមិននិយាយណាដែលយើងគ្មានអីធ្វើហ្នឹងដល់គេឡាយួនយកសិទ្ធអន្តរជាតិយកទៅហើយ គេមិននិយាយណា យើងថាអញ្ចឹងទៅលោកលីថាអញ្ចឹងជួនកាលគាត់នឹងក៏មាននិន្នាការជាមួយនឹងរដ្ឋាភិបាលយួននឹងឯងអញ្ចឹងហ្នឹងហើយហើយម្លោះហើយឃើញអ្នកនិយាយអញ្ចឹងទៅព្រោះអឺរដ្ឋណាចយួនកុំនេះឥឡូវហ្នឹងពិបាកចិត្តជាមួយអ្នកនិយាយហ្នឹងព្រោះខ្ទប់ខ្ទប់អត់កើតរហូតពេលមួយរយៈខ្លះហ្នឹងហាម Facebook ហាមអីនោះឃើញទេហើយដល់ Facebook នឹងទៅរងការរិះគន់ពីស្ថាប័នសិទ្ធិមនុស្ស Human Rights Watch ហើយនឹង UNESCO អីអីចឹងទៅបំពីប្រព័ន្ធជាច្រើនតែគេផ្អែកទៅតាម Facebook ដើម្បីផ្សព្វផ្សាយទៅណែងបានផលចំណេញហើយទៅទទួលយកនៅរង្កៅថាការគម្រាមកំហែងរបស់រដ្ឋមួយបាត់សិទ្ធិសេរីភាពផ្នែកខាងប្រព័ន្ធផ្សព្វផ្សាយមកឲ្យគេដឹងឮ ចឹងណែឯងបំពេញទៅលើច្បាប់សារព័ត៌មានអញ្ចឹងច្បាប់គេហៅថាសិទ្ធសិទ្ធទទួលបានព័ត៌មានរបស់មនុស្សជាតិទូទៅនៅលើពិភពលោកណែឯងមិនមិនខំប្រឹងផ្សាយការពិតអញ្ចឹងមិនហ៊ានដែរមិនហ៊ានដែរបើទៅតាមសំណុំពររបស់យួនមានតែចង់ឲ្យយើងផ្សាយណាចង់តែបិទយើងហ្នឹងណាដូចខ្ញុំកណាទូលអញ្ចឹង ដូចថាคลายឥឡូវម៉ាស៊ីនថតហ្នឹងដូចឥឡូវខ្មោចคลายភ្លើងអញ្ចឹងឥឡូវហ្នឹងឃើញមុខអោនមុខគ្រប់រត់អស់គេចតែមុខហ្នឹងម្នាក់ម្នាក់ណាឲ្យយើង ថតខ្នងថតអីតាមចិត្តប៉ុន្តែមុខខាមឲ្យថតទេហ្នឹងហើយឲ្យចាប់ដើមមុនដំបូងទីឲ្យយើងគ្រប់គ្នាហ្នឹងឲ្យឲ្យប្រជាពលរដ្ឋហ្នឹងមុននឹងនិយាយអីឲ្យយើងបិទសិនថតសិនបិទអាបិទអាទូរស័ព្ទសិនអញ្ចឹង ហើយជួនចាប់បាននោះក៏ឆក់ម៉ាស៊ីនថតមនុស្សម្នា ប្រជាពលរដ្ឋខ្មែរក្រមនឹងយកទៅ delete ចោលអស់យកទៅរំលាយចោលអញ្ចឹងវាខ្លាចអញ្ចឹងហើយហ្នឹងហើយវាជាអធិពលហ្នឹងហើយវាខំប្រឹងស្រែកថាយើងនឹងក្រុមប្រាំងដងក្រុមក្រុមម្លេញប្រឆាំងណាកាលដែលវាមកឆ្លៀនពៀនលោបគេហ្នឹងវាប្រឆាំងតា ពួកវាហ្នឹងមកពីអាខាងជើងហ្នឹងវាមានស្របច្បាប់ស្អីវាគុណវាមកវាយរំលោភបំពាននៅសិទ្ធិសញ្ញាវាបំពានទៅលើព្រំដែនទេតាប៉ុន្តែពេលនោះវាមាននិយាយណាហើយឥឡូវទៅនិយាយដល់ហ្នឹងគេថាអត់កុំនិយាយរឿងកន្លងហួសហើយវាថាអស់រឿងកម្ពុជាក្រមហ្នឹងទៅជារឿងប្រវត្តិសាស្ត្រហើយវាអើទៅរឿងបុរាណនេះហើយវាមិនមែនរឿងទៅទៀមទាអីទៅទៅទៅដណ្ដើមយកសិទ្ធិសេរីភាពអីទេ វាជារឿងប្រវត្តិសាស្ត្រហើយវាហួសហើយវាទៅអញ្ចឹងទៅវាប្រមូលយើងឲ្យបំភ្លេចចោលហ្មងវាប្រមូលខ្មែរក្រមនឹងឲ្យឲ្យឲ្យកើតឡើងសេចក្តីប្រមាទនៅ ក្នុងខ្លួនណាហើយតកណាយើងមានសេចក្តីប្រមាទយើងវាភ្លេចហើយយើងប្រហែសហើយតែយើងប្រហែសគេជន់យើងតរហូតណាពិចារណាទូលអញ្ចឹងណាថ្ងៃមួយវាសម្លាប់ពូជយើងនេះយើងរស់នៅចងោប៉ិនពូជយើងស្លាប់បាត់ហើយបបធរ តែសម្រាប់វប្បធម៌យើងពូយើងស្លាប់អីគុណពីព្រោះមនុស្សរស់ដោយសារវប្បធម៌មនុស្សមានវប្បធម៌ជាពូជណាណាហើយបើគ្មានវប្បធម៌មនុស្សនឹងដាច់ពូជអីមានពូជណាទៀតបើមិនដឹងខ្លួនមកពីណាថាមិនមានពូជគាត់អត់ពូជទេ មានពូជណាដល់ពូជណាឯងធ្វើអីខ្លះទៅណាប្រវត្តិខ្មែរធ្វើអីខ្លះទេខ្ញុំមិនដឹងដែរ លេងពូជខ្មែរណាក៏សែនទេតសែនអីចឹងណាអញ្ចឹងកាត់បងកាត់បងបន្តិចថាដូចជាដូចជានៅស្រុកមួយចំនួន នៅកម្ពុជាក្រោមអញ្ចឹងនៅខាងខាងខាងណាណាំហ្នឹងនៅខាងណាតំបន់ប្រអងណាប្រអងតគុណវិអឺតគុណពណ៌សវឿងប្រអងធាននេះមានមនុស្សមួយចំនួនហ្នឹងគាត់ទៅដល់ប្រទេស ប្រជាជនកម្ពុជាក្រោមហ្នឹងនៅតំបន់ហ្នឹងមួយចំនួនគាត់ចូលតតេះទៅចូលដល់តេះគាត់ហ្នឹងហើយគាត់មើលឃើញអាអាសត្រាស្រក្រឹតហ្នឹងដាក់តាំងនៅលើថៅកោងដាក់តាំងតាំងនៅលើការសែនឪពុកម្ដាយហ្នឹងហើយបានខ្មែរយើងមួយចំនួន សួរគាត់សួរថាចុះណែដាក់អាស្លឹកហ្នឹងនៅលើហ្នឹងធ្វើអីអីគាត់មានចេះភាសាខ្មែរណាគាត់និយាយតែភាសាយួនហ្នឹងគាត់ថាអាហ្នឹងគេមរតករបស់គាត់ណា អូម៉ែគាត់ទៅខំកសាងឲ្យឲ្យកូនតនតនទៅទុកថែរក្សាហ្នឹងគាត់មានដឹងថាហ្នឹងសត្រាស្រក្រិតណាហើយគាត់ថាហ្នឹងជាគេមកដល់របស់ពុកគាត់បាទយើងដឹងថាអូនេះជាកូនខ្មែរពិតប្រកបដែលឪពុកម្ដាយហ្នឹងជាខ្មែរពិតប្រកបកាន់កូនមកនេះគេដោយសារអីដោយសារវាវាបាត់បង់នៅអាការបញ្យលហ្នឹងហើយធ្វើឲ្យអាកូនហ្នឹងវាងាប់អាជីវិតជាកូនចៅខ្មែរហ្នឹងបាត់ហើយហ្នឹង បងហើយហប់ទៅហប់ទៅហប់មកថាខ្មែរជាងមួយលានឃើញទេវាអញ្ចឹងហ៎វាបាត់បងអស់អាវុធទៅនឹងជាខ្មែរពិតប្រកបទៅជាយួនអស់ហ្នឹងហ្នឹងហើយនៅម្ដុំតៃនិនវិញនេះទៅមើលឃើញរៀនទេវតាហ្នឹងយើងចូលទៅសួរមើលសួរណែឲ្យចេះខ្មែរអីចេះខ្មែរទេថាតោងវៀកបាតោងវៀកអឺទួយទៅក្បាលណា ហើយផ្ទះយួនណាមានរាជទេវតានឹងមិនថានឹងខ្មែរហ្នឹងហើយតែមានរាជទេវតាផ្ទះខ្មែរហ្នឹងហើយយួនណាដែលធ្វើរាជទេវតាអត់មានទេវិញអញ្ចឹងនឹងប្របីនៃហៅថាវប្បធម៌យើងហើយបងណាអឺអូខេអញ្ចឹងអរគុណអរប៉ុណ្ណឹងចាអរគុណច្រើនតាមទៅអឺគេហៅវប្បធម៌រសាជាអី វប្បធម៌រលត់ជាតិរលាយវប្បធម៌ពន្ធរាយជាតិស្កើងស្កានដូចតែអក្សរអញ្ចឹងដែរណាអក្សររលត់ជាតិរលាយអក្សរពន្ធរាយជាតិស្កើងស្កានហ្នឹងហើយបើយើងភ្លេចអត់អញ្ចឹងណាណាបាទអស់យើងបាត់ហើយសូន្យតែកាលណាវប្បធម៌រលត់ជាតិហើយជាតិហ្នឹងស្អីជាតិហ្នឹងគឺ ប្រជាជាតិហ្នឹងហើយមិនជាតិហ្នឹងទឹកដីទេ តិចទៅច្រឡំថាជាតិទឹកដីទៅស្នេហាជាតិស្នេហាទឹកដីចោះអត់ទេ ស្នេហាជាតិគឺស្នេហាប្រជាជាតិនឹងហើយស្នេហាស្នេហាពូជហ្នឹងណាអញ្ចឹងហ្នឹងស្នេហាជាតិហើយដូចថាស្នេហាជាតិកម្ពុជាក្រមស្រឡាញ់ពូជកម្ពុជាក្រមហើយតើយើងរកជាតិឃើញហើយនៅ អត់តន់ឃើញទេអញ្ចឹងចង់រកទឹកដីឲ្យឃើញតរកជាតិឃើញសិនបានរកទឹកដីឃើញ បើរជាតិមិនដល់ឃើញរត់ទឹកដីមិនឃើញទេរជាតិឃើញយ៉ាងម៉េចត្រូវឲ្យស្គាល់ថាប្រះតាប៉ែងនឹងមនុស្សរបៀបម៉េចឃ្លាំងមនុស្សរបៀបម៉េចកមួនសោរបៀបម៉េចមាត់ជ្រូករបៀបម៉េចលងហោរបៀបម៉េចអញ្ចឹងស្គាល់អញ្ចឹងហើយឲ្យស្រឡាញ់គ្នាល្អអោកល្អឿនគ្នារបៀបអ្នកប្រះតាពាំងរស់នៅយ៉ាងម៉េចរបៀបអ្នកឃ្លាំងរស់នៅយ៉ាងម៉េចកមួនសយ៉ាងម៉េចបត់ជ្រូកយ៉ាងម៉េចឲ្យស្គាល់អធិស្ស្រ័យគ្នា ឲ្យមានការយោគយល់គ្នាស្រឡាញ់គ្នាល្អកល្អឿននោះហើយគឺហៅថារសជាតិឃើញហើយតែកាលណារសជាតិឃើញ បានរាប់ទឹកដីឃើញបើរសជាតិមិនឃើញរកទឹកដីមិនឃើញទេណាគេប៉ុណ្ណឹងចាស់អូខេអរគុណច្រើនអរគុណគុណចាស់ហើយនឹងព្រះថាញ់តឹងអរគុណច្រើនជួបគ្នាថ្ងៃស្អែកបន្តដីពីសិទ្ធិសកលហៅថាសេចក្តីប្រកាស ជាសកលហៅស្ដីពីសិទ្ធិមនុស្សអន្តរជាតិ ចេះសូមផ្សាយគុំលាសូមចរន្តពលលាប៉ុណ្ណឹងចាអរគុណច្រើនបាទថ្វាយគុំបងបាទសោះទុកសោះបាទបងបង